នេះគឺជាសំណួររបស់ដែលមាន account ឈ្មោះអានថាម៉េចដែរអានតតែឬក៏តើទេនេះហើយបន្តមកព្រៃវែងដែលសួរថាតើអ្នក cancel 8រក្សាបោសុតនឹងប៉ុន្តែគាត់អត់ទៅវត្តទេគាត់បានសុំសិលនៅផ្ទះគាត់ខ្ញុំករណាសូមសួរ ថាគាត់បានទទួលសិលដែរឬទេបើទទួលបានតើទទួលដោយរបៀបណាអឺឆ្លើយខ្លីមិនឆ្លើយវែងទេថាបានហើយបានដោយរបៀបណា បានដោយការតាំងចិត្តវាចារាល់សិក្ខាបទដែលមានចែងហ្នឹងណានឹងចម្លើយប៉ុណ្ណឹងចប់ប៉ុន្តែចង់បន្តបន្តិចទៅបើ ពាក់ព័ន្ធជាមួយនឹងទៅវត្តឬក៏មិនទៅហេតុអីបានជាយើងត្រូវទៅវត្តសំបីតែភិក្ខុសង្ឃនឹងក៏មានការជួបជុំរាល់ថ្ងៃឧបោសថដែរជាធម្មតាការងារទូទៅតែងតែមានការជួបជុំការងារដឹកនាំប្រទេសក៏ដោយការងារអង្គការក៏ដោយការងារសាសនាក៏ដោយគឺត្រូវតែមានថ្ងៃជួបជុំដើម្បីប្រមូលរបាយការណ៍ ដើម្បីដឹងនៅស្ថានភាពនៃកិច្ចការងារនឹងគ្រប់ការងារទាំងអស់ប្រសិនបើមិនមានការជួបជុំទេនឹងមិនដើរទៅមុខបានទេការងារក្រុមហ៊ុនអីក៏ដោយត្រូវតែមានកាលវិភាគកាលបរិច្ឆេទនៃការជួបប្រជុំគ្នា អង្គការផ្សេងផ្សេងក៏គេមានការ ធ្វើសិក្ខាសាលាអីជាដើមជាធម្មតាអញ្ចឹងរីឯពុទ្ធបរិស័ទវិញក៏ដូចគ្នា ប្រសិនបើយើងមិនមានថ្ងៃកំណត់ពិសេស ដើម្បីជួបជុំទេ យើងក៏មិនដឹងថាត្រូវជួបជុំគ្នានៅកន្លែងណាអញ្ចឹងដែលយើងហៅថាថ្ងៃឧបោសថសិលនេះជាថ្ងៃជួបជុំពុទ្ធបរិស័ទមានការងារច្រើនលើសអំពីការសមាទានសិលក៏ប៉ុន្តែ យើងដាក់ថាជាថ្ងៃទៅរក្សាឧបោសថប៉ុន្តែតាមពិតនោះសិលមិននៅវត្តទេ សិលក៏មិនមែននៅផ្ទះដែរសិលនៅក្នុងចិត្តដោយការដែលព្រះអង្គសម្ដែងជាមួយនឹងភិក្ខុទាំងឡាយថាចេតនាហੰងភឹកវេសីលੰងវទាមិមនាលភិក្ខុទាំងឡាយតថាគតហៅចេតនាជាតួសិលអញ្ចឹងចេតនាវានៅក្នុងចិត្តរបស់យើងនេះឯងមិនមែននៅក្នុងសិភៅមិនមែននៅ ក្នុងកម្ពី មិនមែននៅក្នុងវត្តឬក៏នៅត្រង់ណានីមួយ នោះទេក៏ប៉ុន្តែសិលដែលជាចេតនានឹងវាត្រូវការបច្ច័យឧបត្ថម្ភផ្សេងផ្សេង បើកាលណាយើង បានចម្លើយឲ្យថាសិលមិនមែននៅវត្តទេវានៅចិត្តវាមិនជាបញ្ហាអីទេណាពីព្រោះវិរតិហ្នឹងវាមាន ទី1ហៅថាសមាទានវិរតិសមាទានវិរតិហ្នឹងគឺជាការរក្សាហັດពុតចិត្តនិង តាមការសមាទានយកអំពី អ្នកដតីដូចជាការដែលយើង ទៅសមាទានអំពីព្រះសង្ឃចឹងហ្នឹងហៅថាសមាទានវិរតិមួយទៀតសម្បត្តវិរតិសម្បត្តវិរតិនេះគឺថាអាចកើតគ្រប់គ្នាគ្រប់សាសគ្រប់ជាតិទាំងអស់មិនចំពោះតែអ្នកកាន់ពុទ្ធសាសនាទេ អ្នកកាន់ពុទ្ធសាសនាយើងមានសមាទានវិរតិការសមាទានបន្តគ្នាការបង្ហាត់បង្រៀនសិក្ខាបទនឹងបន្តគ្នា ក៏ប៉ុន្តែចំពោះសម្បត្តវេរតេគឺអាចកើតនៅក្នុងសកលសត្វដល់ទៅសំបីតែសត្វអេរិឆានក៏កើតដែរគឺសំដៅទៅដល់ការវាសុទ្ធតែម្ដងណាទៅហើយដូចជា មនុស្សអត់ដែលរក្សាសិលសមាទានសិលពីអ្នកណាទេប៉ុន្តែឃើញសត្វដែលត្រីវាលោតមកលើគោកចឹងទៅតាមធម្មតានោះយកទៅអាំងហើយប៉ុន្តែក៏កើតចិត្តអាណិតឡើង ក៏ចាប់ទៅប្រឡែងទៅឃើញពស់វាកាត់ថ្នល់អញ្ចឹងទៅអត់ចង់បើកឡានហ្នឹង ទៅកិនវាឲ្យស្លាប់ទេទីហោះអញ្ចឹងណាអាហ្នឹងហៅថាសម្បត្តិវិរតិគឺអាចកើតគ្រប់គ្នាទាំងអស់គឺចេតនាវាចាហើយបើជាវាចាហ្នឹងមកពីមានមេត្តានៅក្នុងហ្នឹងអញ្ចឹងបានសិលហ្នឹងវាមានធัวហ្នឹងជាលំអរបស់សិលណាកាលណាវាចាបាន មិនមែនដោយការខ្លាចអីទេគឺថាដោយសារមេត្តាធម៌ហ្នឹងវាកើតក៏វាចាកទៅអានេះគឺថាមានគ្រប់សាសគ្រប់ជាតិទាំងអស់អាច មានទ្រព្យសម្បត្តិអ្នកដតីចឹងមិនមែនថាទល់តអ្នករសាសិលសមាទានសិលទៅអាចមានចេតនាហ្នឹងមែនទេអ្នកមិនទៅសមាទានហ្នឹងក៏អាចមានចេតនាហ្នឹងដែរដោយចេះគិតវែងឆ្ងាយវាចាកនៅការមិនលួចហ្នឹង ចេះធ្វើខ្លួនឯងជាឧបមាអូបើអញបាត់របស់ក៏សោកស្ដាយជើគេបាត់មិនដឹងថាស្ដាយមិនទៅណោះអញ្ចឹងទៅក៏មិនលួចរបស់គេមិនយករបស់គេទោះបីជារបស់ហ្នឹងបើយកក៏បានដែរប៉ុន្តែមិនយកមិនចង់ធ្វើអញ្ចឹងអាចេតនាហ្នឹងវាកើតភ្លាមភ្លាមហៅថាសម្បត្តិហ្នឹងគឺថាដល់ភ្លាមភ្លាមតែម្ដងប្រពន្ធកូនគេអីក៏អញ្ចឹងពាក្យកុហកអីក៏អញ្ចឹងបើគិតតែកុហកបោកប្រាស់ក៏បានដែរប៉ុន្តែ ដោយគិតថាវាជាពាក្យមិនល្អមិនធ្វើសិលនឹងគឺកើតគ្រប់កលែងហើយគ្រប់សាសអ្នកកាន់សាសនាក៏កើតដែរសិលរបៀបហ្នឹងប៉ុន្តែគំនិតអញ្ចឹងអញ្ចឹងវាមិនងាយកើតហើយវាអត់មានជារបៀបទៅព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងយកចេតនាមួយមួយដែលសំខាន់ហ្នឹងមកជារបៀបជាមេរៀនតាមពិតអចេតនាអញ្ចឹងអញ្ចឹងវាមានដែរមានស្រាប់ហើយប៉ុន្តែព្រះអង្គរៀបជាមេរៀន ដើម្បីឲ្យដឹងថាតើប៉ុន្មានទើបសំទៅជាជាជាមូលដ្ឋានគ្រឹះដែលចំតួថាជាអ្នកមានសិលហ្នឹងគឺថាយ៉ាងហោចមានបញ្ចសិលហ្នឹងណាលែងប៉ះពាល់សង្គមតែប៉ុណ្ណឹង មានការមិនសម្លាប់មានការមិន លួចមានការមិនប្រព្រឹត្តខុសក្នុងកូនប្រពន្ធអ្នកដតីមិនកុហកបោកប្រាស់មិនសេពសារា ជាដើមនេះប៉ុណ្ណឹងនឹងជា basic ខាង ខាងខាងដើមបំផុតហ្នឹងគឺថាព្រះអង្គសរុបមកអញ្ចឹងវាងាយស្រួលវាងាយស្រួលជាងយើងមិនបានស្ដាប់ជាងយើងមិនបានឮថាចេតនាសិលហ្នឹងមានចំណុចប្រមាណដែលវាសំថាជាអ្នកមាននិច្ចសិលហ្នឹងបណ្ឌិតថាអញ្ចឹងវាអាចកើតមានទោះបីជាមិនដែលឮឈ្មោះថាសិលពីព្រោះសិលជាចេតនាហ្នឹងវាមិនបាច់ចាំហៅអញ្ចឹងក៏បានដែរប៉ុន្តែចិត្តហ្នឹងវាអាចកើតគ្រប់មនុស្សគ្រប់សត្វទាំងអស់ ហើយបន្ថែមឧបោសថសិលនោះអានឹងទល់តែព្រះសម្មាសម្ពុទ្ធត្រាស់ដឹងឡើងអានឹងទៅព្រះអង្គសម្ដែងបន្ថែមសម្ដែងបន្ថែមណាធម្មតា បើពពុទ្ធអត់ត្រាស់មិនមិនមានអ្នកណា គិតទៅលះបង់ចឹងចឹងងាយឃើញនោះទេវាវាអាចមានមួយមួយប៉ុន្តែមិនងាយសោះឡើយតែបើនិច្ចសិលដែលរៀបរាប់អំបញ្ញមិញហ្នឹងពពុទ្ធអត់ត្រាស់ក៏គេរក្សាចឹងដែរជាបាបធម្មតាក៏គេដាក់ដែរ សំណួរសួរតែបន្តិចខ្មែរឆ្លើយតែពីរម៉ាត់ក៏វាចប់បើគាត់ថា ចង់បញ្យលបន្តិចទៅថាអ្នកសួរថាមិនបាច់ទៅវត្តសារនៅផ្ទះបានអត់ចម្លើយបានហើយបានដោយវិធីណាដោយការតាំងចិត្តវាតែប៉ុណ្ណឹងប៉ិនដូចថាអញ្ចឹងយើងមានកន្លែងជួបជុំនៅវត្តអារាមនឹងហើយបើទៅជួបជុំខុសពីនឹងមានពីណានិយាយពីរឿងធរអារឿងសិលរឿងបនរឿងទៀនហ្នឹងទៅជួបជុំផ្សារមើលមានពីណាទៅនិយាយសិល5មិនហ្នឹង ទៅជួបជុំគ្នានៅការ៉ាអូខេវានិយាយរឿងផ្សេងចឹងវាត្រូវតែមានកន្លែងជួបជុំការទៅវត្តហ្នឹងវាមិនខាតទេបើសិនបើយើងរៀបចំឲ្យត្រូវចឹងសិលហ្នឹងនឹងអាចល្អទៅបានហ្នឹងត្រូវការចំណីអាហាររបស់វាអាហាររបស់សិលហ្នឹងគឺការស្ដាប់ធម៌ហើយការសិក្សាឲ្យច្បាស់អំពីចេតនារបស់សិលហ្នឹងហើយនឹងអង្គនៃសិក្ខាបទហ្នឹងឲ្យច្បាស់ កាលណាយើងច្បាស់ទៅបរិសាទៅវាមិនមិនដាច់វាមិនខូចមិនខាតជាងការទៅវត្តហ្នឹងគឺថាទៅឲ្យចំណីដោយការស្ដាប់ធម៌ដោយការពិចារណាធម៌អីសពគ្រប់ហ្នឹងបានមេរៀនបន្ថែមបន្ថែមបន្ថែមបន្ថែមរហូតដល់ដូចជាយើងខ្វៀលគោអញ្ចឹងយើងមិនមែនកាន់ថាគោហ្នឹងទៅស្គាល់ថាគោទៅគោនឹងទុកតាណាថាទុកតាណាក៏បានសាច់យើងទុកដែរប៉ុន្តែបើយើងស្គាល់ដឹងកន្លែងគោដេកនឹងត្រូវដេកយ៉ាងម៉េច អ្វីដែលជាចំណៃរបស់គោពេលយកប្រលប់ត្រូវបំពួកភ្នក់ភ្លើងឬក៏ដាក់មុងវាអីយ៉ាងម៉េចវាត្រូវដឹងច្បាស់ទេវាមិនមែនធំស្គាល់ថាពាក្យថាគោមួយម៉ាត់ទេវាទល់តែស្គាល់តួគោនឹងច្បាស់បើស្គាល់គោមិនច្បាស់ទេគេថាទៅដឹកគោមកច្រឡំទៅដឹកជ្រូកឯទៅដូចយើងរសាសិលថាសិលនៅណាក៏បានជារសាទៅអត់ដឹងសិលនឹងមិនផងអញ្ចឹងការចំណេញដែលទៅវត្តហ្នឹងគឺមានច្រើនយ៉ាងទៅហ្នឹងគឺថា ទៅស្ដាប់អំពីរឿងសិលនឹងឲ្យច្បាស់អញ្ចឹងបានជា នៅក្នុងមង្គលមួយក្នុងបណ្ដាមង្គល38ហ្នឹងថាការលេនធម្មសាកច្ឆា ការសន្តានានៅធัวទៅវិញទៅមកតាមកាលហ្នឹងគឺជាមង្គលដ៏ឧត្តមគឺថ្ងៃសិលហ្នឹងតែហ្មងហ្នឹងហើយគឺយើងអាចសំដែងអាចសាកសួរសន្តានាគ្នាអំពីកិច្ចបដិបត្តិយ៉ាងណាយ៉ាងណាអាហ្នឹងគឺថ្ងៃសិលហ្នឹងគឺជាថ្ងៃល្អប្រពៃណាស់ហើយ ក្រៅពីហ្នឹងក៏យើងបានដឹងសុខទុក្ខប្រសងយកចង្ហាន់ប្រគេនប្រសងអីចឹងទៅហើយបើម្នាក់ម្នាក់គិតថាសិលនឹងសានៅតែផ្ទះក៏បានដែរឈប់ទៅវត្តអស់អាហ្នឹងមិនដឹងទេបាននិយាយនិយាយជាសង្គមទូទៅថាអឺសង្គមអីក៏គេត្រូវការជួបជុំគ្នាដែរប៉ុន្តែជួបជុំយ៉ាងម៉េចឲ្យវាបានប្រយោជន៍តែបើយើងជួបជុំអត់បានប្រយោជន៍ទេ អានោះជួបជើងនោះទៅជាខាតទៅវិញដូចយើងទៅវត្តអញ្ចឹងយើងគ្រាន់តែទៅទៅដល់សុំសិលមកវិញសុំសិលមកវិញប្រយោជន៍វានៅបានបានយកចង្ហាន់ប្រគេនព្រះសង្ឃនេះប៉ុន្តែវាតិចប្រយោជន៍ហ្នឹងវាតិចឲ្យវាសមទៅនឹងការទៅជួបជុំហ្នឹងគឺថាទៅឲ្យបានចេះដឹងបន្ថែមរហូតដូចទៅអាប់ដេតសិលយើងអញ្ចឹងថាអញ្ចឹងចាស់ទៅអាប់ដេតសិលយើងហ្នឹងដោយសារការបានចំណេះចេះដឹងថ្មី ថ្មីអញ្ចឹងបានជាគ្រប់វត្តអារាមហ្នឹងត្រូវបង្កើតកម្មវិធីសម្ដែងពធម៌ ហូតតែមានការសន្ទនាសាកសួរសាកឆាគ្នាអញ្ចឹងទៅនឹងសំដូចជាពាក្យចម្រៀងខ្មែរយើងថាម៉េចចូលវត្តអារាមឬតែសូរស័ព្ទធរនោះហើយជាកន្លែងដែលអាចធ្វើប្រយោជន៍ដល់សង្គមច្រើនទៀតដូចជាអាត្មាទៅបរទេសអីអញ្ចឹងធ្វើបុណ្យផ្កាបុណ្យអីមកជួយជនក្រីក្រឬក៏ធ្វើដងទឹកឬក៏ធ្វើផ្លូវផ្លូវថ្នល់ធ្វើស្ពាន នៅស្រុកខ្មែរយើងនេះណា កសាងសាលាពុទ្ធិកៈឬក៏សាលារៀនក្មេងអីហ្នឹងកន្លែងធ្វើបុណ្យគឺវត្តហ្នឹងហើយកន្លែងជួបជុំនៅវត្តហ្នឹងហើយហើយបើយើងអត់ទៅជួបជុំគ្នានៅនឹងទេងាយដែរណាវាអត់ងាយទៅជួបតាណាទៅដើរហើយណាវាជាកន្លែងដែលងាយយើងស្គាល់គ្នាក្នុងសហគមន៍នៃពុទ្ធបរិស័ទនឹងចឹងចឹងកុំធុញការទៅវត្តអីបោះឲ្យតែមានពេលវេលាហ្នឹងយើងទៅប៉ុន្តែទៅក្នុងលក្ខណៈអញ្ចឹង ហើយសំណួរច្រើនទៀតខ្លះនឹងឲ្យប្រៀបធៀបថាធ្វើប៉ុនជាមួយម៉ែឪនឹងធ្វើប៉ុននៅវត្តណាមានប៉ុនច្រើនជាងអាត្មាថានៅពេលដែលយើងយល់ប៉ុនពិតប្រកបទៅ យើងលែងគិតថាចង់ដឹងអាណាច្រើនជាង គឺថាឲ្យតែសេចក្តីល្អចេះតែធ្វើទៅនៅឯណាក៏ដូចឯណាដូចយើងរលុយអញ្ចឹងយើងចង់ដឹងថាធ្វើស្រែហើយនឹងដាំពោតណាណាបានលុយច្រើនជាងថាទោះបីណា ច្រើនជាងក៏ដោយបើធ្វើបានទាំងពីរចេះតែធ្វើទៅណា វាលែងតែយើងរត់វាមិនរួចអាហ្នឹងធ្វើម៉េចតាមដំណើរទៅដូចយើងជាប់ឪពុកម្ដាយចាស់អីចឹងយើងទៅចោលមិនរួចហ្នឹងនៅមើលគាត់ទៅវាអត់ជាបញ្ហាអីសោះហ្មងហើយវាអត់ចាំមកប្រៀបធៀបទៅធ្វើប៉ុននៅវត្តហើយធ្វើប៉ុននៅអ្នកក្រឬក៏អ្នកមានសិលឬក៏អីណាមានប៉ុនច្រើនជាងអីអីហ្នឹងវាវាជាសំណួរដែលលែងចង់សួរដោយសារអីដោយយល់ថាឲ្យតែសេចក្តីល្អស្អីក៏ដោយឲ្យតែជាសេចក្តីល្អត្រូវតែធ្វើ វាមិនបាច់ថាអាណាបានច្រើនបានអញធ្វើមែនណាដូចគ្នានឹងយើង លក់របស់អញ្ចឹងអាណាបានថ្លៃក៏លក់ទៅអាណាបានថោកក៏លក់ដែរទៅយើងមានចាំបាច់បោះចោលរបស់ថោកធ្វើអីឲ្យទៅសន្សំមកបង្គ្រប់នៅចំនួនទឹកប្រាក់របស់យើងកាន់តែច្រើនឡើងច្រើនឡើងមួយលានខ្វះតែ100ក៏មិនបានដែរហើយសរុបសំណួរចុងក្រោយថាបើក្នុងករណីដូចជាថាយើង ទៅវាមិនបានយើងរវល់កិច្ចការងារហ្នឹងមិនបង្ខំចិត្តថាឲ្យទៅ cancel ត្រូវទៅទៅមែនទេមិនអញ្ចឹងទេ ប៉ុន្តែក្នុងករណីដែលយើងអាចទៅបានគួរតែទៅអញ្ចឹងណាតែបើយើងវារវល់ការងារវាជាប់ទៅមិនបាន យើងអាចរក្សាដោយតាំងចិត្តនឹកឃើញថ្ងៃនឹងជាថ្ងៃអបោសុតអញ្ចឹងតាំងចិត្តអធិដ្ឋានពីព្រលឹមឡើងហ្នឹងគឺ ថាទទួលសិលដោយការតាំងចិត្តឬក៏យើងស្ដាប់តាមវិទ្យុអីចឹងកំណត់តាមចឹងទៅ មិនជាបញ្ហាអីទេដូចអ្នករៀនធัวនៅបរទេសភាគច្រើនលើ រៀនអភិធម្មរៀនអីហ្នឹងភាកច្រើនមានបានមករៀនជាមួយអាត្មាឯណាអត់ផុនហ្នឹងក៏រៀនទៅតាមកសែតរៀនទៅតាម MP3 ហ្នឹងដូចជាញាតញោមនៅប្រទេស កាណាដាអាមេរិកកាំងអីហ្នឹងគឺការគាត់លក់ដូរគាត់ដាក់មញេនៅនឹងចិត្តខ្លួនហ្នឹងគាត់លក់បដើពេលភ្ញៀវមកគាត់បិទសិនទៅគាត់ដាក់សភៅសរសេរបដើអញ្ចឹងទៅវាឆ្លៀតធ្វើអញ្ចឹងហ្នឹងមិនបានធ្វើអញ្ចឹងថាវាអត់ពេលអត់ពេលធ្វើម៉េចឲ្យគាត់មកអង្គុយស្ដាប់ម៉េចវាអត់ណា ដល់អត់ពេលមានឆ្លៀតអញ្ចឹងហើយងាយស្រួលបច្ចុប្បន្នអញ្ចឹងបានអាត្មាទៅសំដែងនៅស្អីខាងស្អីហ្វីឡាដាហ្វជាអាត្មាថាញាតិញោមចិត្តតែចង់ឃើញមុខអាត្មាមកឃើញមុខអាត្មាទេសនាតាមទម្លាប់ត្រូវបូជាពធបូជាអីប៉ុន្តែតាមពិតបើសិនជាស្ដាប់តាមឌីសតាមកសែតតាម MP3 ឬក៏តាម page ចំណាយលុយតិចជាងមួយជួបអាត្មាផ្ទាល់ មិនមែនអាត្មាថាប្រមូលលុយនៅតណាទេអាត្មាទេសនាជួបប៉ុនវិញដដែលប៉ុន្តែត្រូវអស់ជួបអាត្មាហ្នឹងត្រូវអស់តាមទម្លាប់យើងប៉ុន្តែខណ្ឌថាបើចំណាយពេល ពេលស្ដាប់តាមឡានតាមអីចឹងទៅញាតិញោមនៅអាមេរិកនៅអីពិសេសញាតិញោមនៅរាងក្មេងៗគាត់ស្ដាប់តាមឡានច្រើនឥឡូវគាត់ថាពីមុន ស្ទះចរាចរអីនោះធនវិតឹងទ្រូងអូតឹងទ្រូងដល់ឥឡូវបានស្ទះចរាចរចាក់ធោស្ដាប់ហ្នឹងឯងតាមឡានមានខាតអី មិនចាំបាច់បូជាវត្ថុអីតាមឡាននោះណាញាតិញោមដែលជួបជួបថ្មហ្នឹងគាត់ចេះនិយាយប្រាប់ថាសាលាធัวគាត់សាលា ក្នុងឡានហើយបើកឡានមួយម៉ោងអីបានទៅដល់កន្លែងធ្វើការអញ្ចឹងចាក់ MP3 ស្រាប់មុំទៅមកវិញមុំទៅដល់ចប់ហ្នឹងហើយអឺដូចថ្មរៀបរាប់ចឹងថាអ្វីអ្វីវាត្រូវមានការជួបជុំសហគមន៍យើងណាដឹងសុខទុក្ខគ្នា អាចសង្គ្រោះគ្នាអាចរួបរวมគ្នាជួយទៅកន្លែងណាខ្វះខាតអីហ្នឹងធ្វើបនផ្កានៅបរទេសហ្នឹងគឺបានវត្តហ្នឹងហើយបើថាអត់មានវត្តទេយើងមិនដឹងជួបគ្នាតាណាទេអញ្ចឹងការជួបជុំគ្នាគឺជារឿងល្អបើអាចទៅបានប៉ុន្តែក្នុងករណីដែលទៅមិនបានអាហ្នឹងវាជារឿងមួយផ្សេងយើងធ្វើអ្វីកំដរទៅដូចស្ទះចរាចរអីចឹងតាមឡានតាមអីហ្នឹងញាតិញោមខ្លះគាត់ថាកាលមុនវាកើត stress វាកើត ធុញថប់ធ្វើការអស់ថ្ងៃអស់កម្លាំងមួយថ្ងៃហើយហ្នឹងវាធុញដល់ទៅផ្ទះវាមិនងាយដល់ទេព្រោះធុញទៅដល់លលោអាឡាដាក់គេដាក់ឯងទៀតណាដល់បានស្ដាប់ធัวទៅតិចលហឹមស្ទះចរាចរស្ទះទៅស្ដាប់ធัวឃើញអត់នឹងចឹងអត់មានខាតអីទេគាត់ថាសាលាធัวគាត់ ក្នុងក្នុងឡានដល់ពេលពេលណាគាត់មានពេលវេលាទៅនេះគាត់មកវត្តទៀតមក នឹងបានទទួលធម្មទានថ្មីថ្មីឬក៏បានដឹងតំដឹង បាន ស្ដាប់ធัวជួបបរិស័ទជាទីសប្បាយអ្នកមានធัวអាដូចគ្នាហ្នឹងវាគេតកើចិត្តកុសលហ្នឹងតទៅទៀតចឹងទៅឈ្មោះស្រុនភេកដែលមានសេចក្តីជាសំណួរនៅក្នុង comment ថាខ្ញុំប្រកាសណាឈ្មោះស្រុនភេកធ្វើការនៅប្រទេសកូរ៉េសូមក្រាបបង្គំពីចម្ងាយ ខ្ញុំករណា សូមសួរសំណួរមួយទៅលោកម្ចាស់គ្រូសូមលោកម្ចាស់គ្រូជួយបញ្យល់ខ្ញុំប្រកាសណាផង សំណួរថាតើព្រះសង្ឃធ្វើជាប្រជាអធិការវត្តអស់រយៈពេលជាយូរឆ្នាំអស់រយៈពេលជាយូរឆ្នាំមកហើយ អ្នកភូមិខ្ញុំកូរ៉ូណាណាព្រះករុណាតែងតែគោរពគាត់ក៏ប៉ុន្តែ បែរជាគាត់សឹកទៅយកប្រពន្ធបាត់ តែគាត់ធ្វើនេះខុសឬត្រូវហេហេដូចជាមិនចង់អាត្មាសឹកមិនទេនេះអាត្មាហ្នឹងវាចោលឯកការដែរនោះណាឥឡូវហ្នឹងរឿងនេះវាជាសិទ្ធនឹងអាស្រ័យទៅលើការសម្រេចចិត្តរបស់សម័យខ្លួនផ្ទាល់ហើយការបួសសឹកនេះវាមិនមែនតែសម័យយើងឯណាសម័យពីដើមពីដើមមកហ្នឹងក៏មានសឹកយ៉ាងដែរដូចជាអាចារ្យ វត្តកំណើតអាត្មាហ្នឹងកាលពីដើមគាត់បួសជាចារិកាហើយគាត់ក៏សឹកយកប្រពន្ធអញ្ចឹងទៅហើយកូនសិស្សគាត់នៅតែគោរពអញ្ចឹងគេនៅតែហៅដូចគុណរហូតដល់គាត់អស់ជីវិតអញ្ចឹងវាគ្រាន់តែខុសបំណងនិយាយរួមទៅវាខុសបំណងរបស់ញាតិញោមណាញាតិញោមជ្រះថ្លា សង្ឃឹមថាជាអ្នកនៅអឺជាទីពឹងពាក់ឬថាជាទីជ្រះថ្លា អីចឹងទៅដល់តែពេលសឹកទៅគាត់វាហេលហាលដែរជួនកាលវាមិនងាយមានអ្នកបុះអីបានយូររឿងនេះវាមិនជាការខុសទាស់អីទេប៉ុន្តែវាខុសបំណងរបស់ញាតិញោមតែប៉ុណ្្នឹងឯងរឿងខុសនឹងមិនចេះរឿងបុះណាបុះនឹងវាទាល់តែប្រព្រឹត្តខុសក្នុងវិន័យអីចឹងទៅប្រព្រឹត្តផ្ដេសផ្ដាស់ទៅក៏ដល់ថ្នាក់មិនអាចនៅបានណាហ្នឹងវាខុសមិនខុសព្រោះសឹកខុសព្រោះតែប្រព្រឹត្តកន្លងសិក្ខាបទ ប៉ុន្តែបើជាការប្រព្រឹត្តល្អទេហើយដល់ពេលណាដែលអស់និស័យហៅថាអស់និស័យអញ្ចឹងទៅក៏សឹកទៅហ្នឹងវាជារឿងសិទ្ធិសេរីភាពព្រះសម្មាសម្ពុទ្ធអត់មានបង្ខិតបង្ខំមនុស្សថាត្រូវតែធ្វើដោយមិនចង់នោះទេ គឺថាគឺធ្វើអ្វីត្រូវតែពេញចិត្តក្នុងការធ្វើជាមួយនឹងការយល់ដឹងហ្នឹងប៉ុន្តែ រឿងខុសតោះឬតាមអាត្មាពិនិត្យមើលទៅគឺខុសតោះជាមួយនឹងទឹកចិត្តរបស់ពុទ្ធបរិស័ទដែលធ្លាប់សង្ឃឹមដោយអាត្មាខ្លួនឯងអញ្ចឹងមកដឹងតែអាត្មាសឹកទៅនឹងក៏មានអ្នកខកចិត្តខ្លះដែរមើលទៅនោះខកចិត្តហ្នឹងវាមិនមែនដូចស្រីស្នេហ៍ខកចិត្តអីទេវាខកសង្ឃឹមតង់ថាអើទេសនាក្ដែងក្ដែង បានមួយ នឹងគាត់បានស្ដីគេអញ្ចឹងទៅណាឥឡូវស្រាប់តែសឹកបាទវាខុសខុសបំណងអញ្ចឹងឯងវាមិនស្អី អាត្មាមានតែស្អីថ្ងៃណាបួសបួសទៅថ្ងៃណាសឹកក៏បានហើយរឿងសឹកទៅធ្វើអីវាជារឿងក្រោយពីពេលសឹករឿងយកប្រពន្ធយកកូនហ្នឹងក៏វាជារឿងធម្មតាកុំអោយទៅវាខុសច្បាប់សឹកទៅវិញហ្នឹងវាមិនប្រកាសទេបួសយូរយើងសឹកមកវិញកុំយកប្រពន្ធវាមិនមែនអញ្ចឹងទេ សំបីអរិយបុគ្គលថ្នាក់សោតាហ្នឹងក៏យកប្តីប្រពន្ធដោយលយវិសាខាអីសោតាបណ្ណបុគ្គល ជាអរិយបុគ្គលហើយកូនដល់ទៅ20នោះជារឿងធម្មតាកុំអោយទៅវាខុសសិល5អីចឹងកុំអោយទៅវាខុសច្បាប់ ជាធម្មតាតែហើយបើយើងគិតថាបើបួសត្រូវតែនៅមករហូតតែខ្លាយជាអ្នកបួសយូរហើយកុំសឹកពីណាហ៊ានបួសទៀតខ្លាចអត់ប្រពន្ធទេរៀនចេះដឹងអីក៏សឹកទៅបើគាត់ថាយើងទៅប្រកបមុខរបរជារបៀបកុហកវិញទៅកុំអដែងសឹកហើយនៅដើរទេសនាមើលទៅលោកនោះចូលសឹកសឹកវិផុតវិសបោអ្នកសឹកមកកណាត់និយាយហ្នឹងប៉ះគេទៅឡើអហើយអ្នកសឹកមក ប្រភេទទៀតដែលចាត់ទុកថាវាមិនសមហើយបួសនឹងវាមិនបានចម្រើនសាសនាបួសអញ្ចេះបួសនឹងអត់មានគិតថាបួសដើម្បីសិក្សារៀនសូត្រគោរពបដិបត្តិអីទេបួសនឹងមានបំណងតាំងតែពីដើមមកអញបួសសំលុយឲ្យបានច្រើនមិនលួចទេគឺណាប្រកេនអញយកណាប្រកេនអញយកប៉ុន្តែអត់បានធ្វើជាប្រយោជន៍អីទេសំឲ្យបានច្រើនបានច្រើនបានច្រើនសឹកយកប្រពន្ធហ្មងអាហ្នឹងក៏វាមិនជា ខុសតោះរហូតដល់ច្បាប់ព្រហ្មទណ្ឌនេះដែរក៏ប៉ុន្តែវាអត់ចម្រើនសាសនាទេ បួសប្រាថ្នាលៀបអញ្ចឹងព្រះអង្គហៅថាមហាចៅហើយនៅក្នុងសាសនានឹងមានន័យថាបន្លំខ្លួនបន្លំខ្លួននៅក្នុងសាសនាដើម្បីរកអីផ្សេងក៏ប៉ុន្តែបើសិនមកលោកពេលរបួសលោកធ្វើកិច្ចការរបស់លោកល្អលោកអត់មានមុនសំមានសំបានអីនោះនឹងឯងលោកត្រូវរៀនសូត្រអីលោករៀនសូត្រនឹងឯងលោកត្រូវធ្វើប្រយោជន៍អីធ្វើនឹងជួយអីណាណាបានប៉ុណ្ណាលោកជួយប៉ុណ្ណឹងដល់ពេលលោកអស់ចិត្តអស់អារម្មណ៍នឹងនៅអញ្ចឹងលោកសឹកទៅមានខុសអី ដោយអាត្មាឧទាហរណ៍នឹងមន្ត្រីរាជការអញ្ចឹងឬក៏រហូតដល់ធ្វើជា ប្រធានាធិបតីឬក៏សោយរាជជាបរាជាអញ្ចឹងត្រូវតែកាលណានៅជាបរាជាប្រជារាស្ត្រគោរពហើយឬក៏ធ្វើជាមន្ត្រីធំគេគោរពអញ្ចឹងតាម ទូនាទីអញ្ចឹងប៉ុន្តែថ្ងៃណាមួយគាត់ដូចថាដល់អាណត្តិគាត់គាត់ឈប់អញ្ចឹងទៅគាត់រីថាយទៅវាមានខុសអីនឹងរីថាយកុំឲ្យតែខុសច្បាប់កុំឲ្យតែពុករលួយឃើញណា កុំអោយតែរឿងពុកអលួយឡើងធ្វើមន្ត្រីអត់មានដើម្បីជួយប្រទេសជាតិទៅបូមយកលុយយកកាក់ដើម្បីអីចាំមើលតែអញអស់តំណែងអញយកលុយហ្នឹងយកទៅចាយហ្មងអាហ្នឹងដែលវាខុសខុសមិនមែនខុសព្រោះរិទ្ធាយទេខុសព្រោះអាការធ្វើហ្នឹងអត់ធ្វើការងារដើម្បីប្រទេសជាតិគឺតែបូមលុយអាខុសក៏បូមអាត្រូវក៏បូមណាដូចគ្នាអញ្ចឹងអញ្ចឹងវាមិនមែនខុសពេលនិវត្តទេគឺខុសពេលនៅនោះដូចដូច អាត្មាឧទាហរណ៍ថាបួសចឹងបួសហ្នឹងអត់មានបួសដោយជ្រះថ្លាទេដោយគ្រាន់តែអូនៅក្នុងសាសនាហ្នឹងវាមានស្អីស្អីច្រើនគេប្រគេនច្រើនដើរសូត្រមន្តទៅបានលុយច្រើនដើរទៅរកទៅលុយរកតកចឹងទៅអាហ្នឹងវាខុសតាំងពីមិនតាន់សឹកម៉េះហ្នឹងហើយដល់ពេលសឹកវាមិនមកថាសឹកល្អសឹកល្អវានៅយូរទៀតចង្រៃហ្មងហូតសឹកបន្តិចល្អហ្នឹងពីព្រោះនៅវាចង្រៃសាសនាព្រះអង្គសម្ដែងនៅក្នុងបេដកភាគ1 ភិក្ខុឯណាដែលចូល ទៅភូមិណាប្រមូល បរិស័ទដើម្បីលៀបសការៈខ្លួនឯងវាមិនមែនដោយសេចក្តីអនុគ្រោះឲ្យពុទ្ធបរិស័ទចេះដឹងពធភិក្ខុនោះហៅថាមហាចៅបងហៅថាមហាចៅក្នុងសាសនាអញ្ចឹងបើក្នុងលក្ខណៈអញ្ចឹងថ្ងៃក្រោយមកសំលុយបានច្រើនទៅអត់មានបំណងជួយណាបំណងប្រមូលអាបំណងប្រមូលអញ្ចឹងគណៈហ្នឹងសួរថាឈ្មោះថាមហាចៅហ្នឹងនៅពេលណាថាមហាចៅនៅពេលនៅបួសនឹងបដ ாய் តែបើថាសឹកទៅល្អជាងអត់មានចង្រៃអីទេ តែបើសិនជាលោកធ្វើល្អដូចជាថៅថាប្អូនដូចមិនដឹងប្អូនឯបងទេប្អូនលើកឡើងហ្នឹងថាធ្លាប់គេគោរពធ្លាប់អីទំនងជាលោកមិនអាក្រក់ទេ បានជាគេគោរពបូជាហ្នឹងហើយដល់ពេលលោកសឹកទៅមានខុសអត់អត់មានខុសអីទេខុសខុសបំណងញាតញោមវាខកចិត្តតែប៉ុណ្្នឹងឯងអត់មានខុសអីទេកុំអោយតែថាប្រព្រឹត្តអីមិនសមនៅពេលដែលនៅបួសហ្នឹងរហូតដល់នៅមិនបានណាត្រូវគេដេញចេញត្រូវគេអីណាអាហ្នឹងគាត់ថាយ៉ាប់អញ្ចឹងណា រឿងប៊ូសឹកវាជារឿងធម្មតាទេណាមិនជាអីទេហើយវាគ្មានហេតុផលអីដែលថាសឹកមិនបាននោះទេសម្បាច់តែធ្វើសក្កិអីស្ដេចសង្ឃក៏ដោយបើថានៅមិនកើតទេសឹកទៅក៏វាមិនអីដែរអញ្ចឹងណាមានការអបសុកអីចឹងឬថាឃើញថា អាត្មាអញនៅនឹងដូចជាចាស់ដែរហើយដូចជានឿយណាយឲ្យក្មេងៗគេធ្វើការម្ដងអីចឹងទៅវាមិនមែនចង្រៃអីកំសឹកឬក៏ឈប់ធ្វើការហ្នឹងអាចថាចម្រើនជាងមុនទៅទៀតព្រោះគិតប្រយោជន៍វែងឆ្ងាយចឹងណាហ្នឹងហើយគិតអញ្ចឹងមានជាអីទេអត់មានបញ្ហាអីទេរឿងសឹកហ្នឹងពាក្យថាសឹកវាអត់មានរឿងទោសរឿងអីទេប៉ុន្តែរឿងចិត្តនោះអាចិត្តដែលដែលយើងប្រាថ្នាស្អីផ្សេងនោះអានឹងទៅជាទោស អង្គខ្លះទៀតលោកសឹកដោយសារអីលោកឃើញថាអូនៅលោកនឹងអញប្រព្រឹត្តអត់បានទេតាមចរិតលហិចលហាចរបស់អញនឹងមានទោសច្រើនណាស់ធ្វើឲ្យសាសនានឹងអាប់អន់ដោយសារអាត្មាអញហើយនៅក៏មិនចម្រើនដល់សាសនាដែរអញ្ចឹងលះបង់កិត្តិយសខ្លួនឯងទៅក៏សឹកទៅណាក៏រឿងល្អវាមិនមែនអឺចង្រៃអីដោយសារការសឹកនឹងទេដូចគ្នានឹងមន្ត្រីអាត្មាលើកមិញអញ្ចឹងមន្ត្រីដែលល្អហ្នឹងណាដល់ពេលគាត់ដាក់តំណែងចេញសួរតែខុសអត់ថាអត់ខុសអីទេវាគ្រាន់តែវិជារះស្ដាយតែប៉ុណ្្នឹងឯង ចុះមើលមន្ត្រីអាក្រក់វិញហ្នឹងចុះមន្ត្រីអាក្រក់វិញដល់ពេលគាត់ដាក់តំណែងចុះអាខុសអត់ទេល្អតាបានដាក់តាំងពីយូរល្អពួកគាត់ខូចដូចជាលោកចឹងវាថាធ្វើអាក្រក់ទេសឹកទៅល្អហ្មងតែបើធ្វើល្អសឹកទៅវាមិនតែវាកាបានតែគេស្ដាយនឹងឯងតែប៉ុណ្្នឹងឯងវាមិនជាថោះខុសអីទេប្រសិនបើយើងប្រៀបធៀបថាបានបួសល្អហើយមិនទៅសឹកធ្វើអីអាហ្នឹងវាអញ្ចឹងហើយតាមពិតនោះបើសម្រាប់បព្វជិតល្អ ហើយមានការយល់ដឹងល្អឃើញថាផ្លូវហ្នឹងវាល្អ សម្រាប់ជីវិតហើយបើបដិបត្តិល្អល្អរហូតអស់ជីវិតនៅក្នុងភ្នោះចឹងទៅ វារឹតតែប្រសើរប្រសើរហ្នឹងប្រសើរយ៉ាងម៉េចប្រសើរសម្រាប់ខ្លួនឯងផងប្រសើរជាគំរូដល់កលបុត្រដតីផង ហើយក៏ជាក្តី សង្ឃឹមនៃនវៈវិខនវៈសាមណេរដែលបួសថ្មីថ្មីហ្នឹងមានពធិរៈដែលចាស់ចាស់ល្អល្អហ្នឹងវាជាជាជាគោឧសភៈ ឬថាជាមេកោយល្អល្អហ្នឹងដើម្បីបណ្ដោះនៅតំពាំងស្នងរស័យហ្នឹងកាន់តែច្រើនទៀតនេះគឺថាវាល្អហើយប៉ុន្តែនេះសួររឿងសឹកប៉ុន្តែបើសួរទៅចុះបើមិនបាច់សឹកថាមិនបាច់សឹកល្អហើយសម្រាប់មនុស្សល្អនោះបើប្រជាល្អមិនគួរសឹកទេអាហ្នឹងវាយើងគិតទៅណាព្រោះសឹកទៅវាខាតច្រើនដែរខាតខ្លួនឯងក្នុងការបដិបត្តិតទៅទៀតផង ខាតក្នុងការអប់រំអ្នកដទៃផង ខាតក្នុងការ ធ្វើជាគំរូសម្រាប់អ្នកបួសក្រោយក្រោយទៀតផងនឹងចឹងវាមិនចំណេញទេបើប្រៀបជាមួយនឹងប្រយោជន៍រួមវិញនៅក្នុងពុទ្ធសាសនាហ្នឹងនៅបួសរហូតតទៅវាវាចំណេញច្រើនជាងឧទាហរណ៍ដូចជាសម្ដេចព្រះសង្ឃរាជជួនណាតអញ្ចឹងបើសិនបើលោកសឹកទៅយកគ្រួសារវា ជារឿងកម្មសិទ្ធិរបស់លោកឯកជនរបស់លោកវាជីវិតលោកមិនដឹងថាប្រសើរមិនប្រសើរយ៉ាងម៉េចវារឿងរឿងឯកជនរបស់លោកប៉ុន្តែ កាលណាបើលោកលះបង់អាជីវិតឯកជនហ្នឹងមកធ្វើប្រយោជន៍រួមរហូតដល់លោកអស់ប្រជជនទៅឃើញថាលោកធ្វើប្រយោជន៍បានច្រើននេះវាយើងសម្លឹង អំពីប្រយោជន៍វិញនោះប៉ុន្តែយ៉ាងណាមនុស្សយើងមានការសម្រេចចិត្តរៀងរៀងខ្លួនមិនមែនជាការបង្ខិតបង្ខំនោះទេហើយសូមផ្ដាំទៅអ្នកសឹកសឹកអ្នកល្បីល្បីដែលសឹកនឹងឈប់កុហកបរិស័ទទៀតទៅណាអ្នកក្រោយក្រោយអ្នកមុនមុនកុហកវិជ្រុលទៅហើយមកគាត់ផ្ដាំថា បើសឹកប្រាប់គេថងថងទៅថាអស់និស័យឬក៏ចង់សឹកឬក៏ស្រឡាញ់កូនគេប្រាប់ថងថងមកទៅនិយាយថងថងទៅមានណាចាប់ជួគុកអីនេះកុំកុំប្រើពាក្យថាអូបួសនឹងឈឺឈឺអញ្ចឹងបានខ្ញុំនៅមិនបានបានសឹកនេះពាក្យនេះចង្រៃធំណាការពារកិត្តិយសខ្លួនឯងដើម្បីបានពាក្យសរសើរថាម៉េចអូយលោកគ្រូនឹងកុំតែគាត់ឈឺកុំអីគាត់មិនសឹកទេឃើញណាគាត់ឈឺកាពះអញ្ចឹងឧទាហរណ៍ ប៉ះលោកគ្រូណាមិនដឹងទេប៉ុន្តែគ្រាន់ថា មានខ្លួនគំយមរងឈឺតែឥឡូវប៉ុន្តែខ្ញុំកណាអាត្មាគិតរឿងរួមរបស់សហគមន៍យើងទេកុំប្រើពាក្យអញ្ចឹងទៀតព្រះសម្មាសម្ពុទ្ធណាព្រះអង្គសម្ដែងអំពីការអត់អាហារល្ងាចហ្នឹងនាំឲ្យមានអាពាធតិចទៅវិញទេឥឡូវពេទ្យនៅប្រទេសកាណាដាក៏ឯកភាពដែរការបរិភោគអាហារពេលល្ងាចច្រើននាំឲ្យឈឺក្រពះនាំឲ្យមានរោគស្អីស្អីច្រើនហើយគេរកឃើញថាការដែលមិនពិសាពេលយប់គឺនាំឲ្យមានសុខភាពល្អស្របតាមព្រះអង្គឯងនេះថា អើយបួសយូរទៅវាឈឺកាពះពាក្យនេះសួរថាមានប្រយោជន៍អីបានតែការពារកិត្តិយសខ្លួនឯងហ្នឹងព្រោះខ្លួនឯងវាធ្លាប់ល្បីធ្លាប់ទេរឿងលះបង់ធ្លាប់ទេរឿងស្អីស្អីហ្នឹងណាហើយដល់ពេលសឹកទៅវិញចង់បានអាពាក្យសរសើរតទៅទៀតថាំងលោកគ្រូកុំអីគាត់មិនសឹកទេកុំមកឈឺអូមន្ទីរពេទ្យនៅអាកាំងនៅឯណាណាហ្នឹងគេបង្កើតឡើងដើម្បីតែអ្នកបួសឈឺកាពះហ្នឹងហ៎ចេះនិយាយអញ្ចឹងហ្មងហើយដល់ទៅពេលយើងថាបួសយូរទៅវាឈឺកាពះពីណាហ៊ានបួសទៀត ធម៌នឹងវាចង្រៃណាស់វិន័យនឹងចង្រៃណាស់បួសនឹងចង្រៃបួសឈឺបួសឈឺអញ្ចឹងនេះវាប៉ះពាល់ដល់ពុទ្ធសាសនាសុខចិត្តលះបង់កិត្តិយសខ្លួនឯងទៅដើម្បីសហគមន៍នេះទៅជាមនុស្សល្អហើយដល់យើងនិយាយសុខចិត្តឲ្យប៉ះពាល់ដល់ធម៌វិន័យដើម្បីរក្សាកិត្តិយសខ្លួនឯងនេះអានឹងចង្រៃធំណាដើមអីបើអាត្មាវិញចឹងប្រកាសចឹងថាគេថាអាត្មាសឹកអត់ទេតើត្រូវសឹកសឹកហើយអីសួរថាសឹកដោយសារអីទេ ដល់ហេតុហ្នឹងមិនប្រាប់ចឹងបើថាស្រឡាញ់កូនគេប្រាប់ទៅស្រឡាញ់កូនគេទុខ្លាចអីនឹងនិយាយការពិតសម័យព្រះអង្គគ្មានពីណាខ្លាចនិយាយការពិតវិខអបសឹកចង់សឹកស្រឡាញ់កូនគេព្រះអង្គសួរថាម៉េចចង់សឹកស្រឡាញ់កូនគេប្រាប់ធំធំដោយសារមនុស្សសម័យព្រះត្រង់ចឹងរាប់ដល់បានព្រះអង្គណែនាំអីចឹងទៅលើកពីនេះពីនោះលោកជ្រះថ្លាវិញក៏ឈប់សឹកអីទៅសំខាន់គឺត្រង់នឹងចឹង ប៉ុណ្្នឹងចុះឲ្យសរុបសេចក្តីមកវិញថារឿងបុះរឿងសឹកវាមិនមែនខុសរឿងបុះរឿងសឹកទេ ខុសគឺរឿងអំពើខុសគឺរឿងផ្លូវចិត្តរបស់យើងឯនោះទេ បើប្រសងល្អសឹកទៅអ្វីដែលខុសគឺខុសទឹកចិត្តញាតញោមដែលធ្លាប់តែមានភាពកក់ក្ដៅតែបើពិខុសង្ឃដែល ប្រព្រឹត្តអាក្រក់វិញគួរតែសឹកតាំងពីដើមទៅល្អកំណៅយូរនេះដូចអាត្មាប្រៀបធៀបមន្ត្រីអញ្ចឹងវាមិនមែនអាក្រក់ដោយសារតែចូលនិវត្តទេ មន្ត្រីខ្លះពេលចូលនិវត្តន៍គេសោកគេស្ដាយខ្លះទៀតពេលធ្លាក់តំណែងគេបន់នឹងចឹងប៉ុន្តែបើសិនបើគាត់រសាសេចក្តីល្អពេលដែលនៅជាមន្ត្រីហ្នឹងពេលដែលជាប់គាត់ជាប់អាណត្តិគេនៅតែរាប់អានហ្នឹងមានធម្មធម្មតាតែគាត់មានតែខុសច្បាប់អីដូចស្រុកគេដូច Bill Clinton អីអឺសប្តាហ៍ថ្ងៃគាត់នៅអង្គុយសរសេរសភៅអីចឹងគាត់មិនមែនទៅខុសព្រោះការឈប់ធ្វើប្រធានាធិបតីណា ហើយគេដើរជួបគាត់ហ្នឹងក៏គេនៅតែនឹករលឹកគាត់ថាជាអតីតប្រធានាធិបតីអញ្ចឹងណាអញ្ចឹងបានជាចាស់ចាស់យើង ពីដើមគោរពអ្នកដែលធ្លាប់បួសធ្លាប់រៀនជាអ្នកចេះដឹងផ្នែកគុណធម៌សិលធម៌អីគាត់សឹកទៅក៏នៅតែមានសភាពរៀបសារសមជាអ្នកចេះដឹងផ្នែកធម៌អានឹងយ៉ាងហើយក៏គេនាំគេគោរពធ្វើជាអាចារ្យឬក៏ថាជាអ្នកដឹកនាំ គេអញ្ចឹងនៅស្រុក នៅភូមិតាមជនបទអីក៏ នៅតែយួរគាត់ហ្នឹងគឺគេមិនមែនទៅយួរមនុស្សផឹកស្រាអាវ៉ាសែមកធ្វើអាចារ្យនោះទេ សំណួររបស់និស្សិតឈ្មោះកិនធេរាដែលប្រើ account ឈ្មោះកូនមាសម្ដាយឃើញដូចជាឃើញសំណួរនឹងប្រហែលដងហើយប៉ុន្តែมันមាន ពេលឆ្លើយអឺសំណួរមានច្រើនហើយខ្ញុំកណាអាត្មាក៏មិនសូវទំនេរដូច្នេះជូនក៏បានឆ្លើយជូនក៏មិនបានឆ្លើយសូមអធិស្ឋាន សំណួរមានដូចជានៅ ក្នុងกระดาษនេះស្រាប់ ខ្ញុំប្រកាសណាឈ្មោះកិនធេរា ជានិស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជមានសំណួរប្រកេនលោកគ្រូម្ចាស់សានសុជាបីបកស្រាយបំភ្លឺផ្លូវខ្ញុំប្រកាសណាក៏ដូចជាបងប្អូនអ្នកស្ដាប់បានដឹងផងទៀតសំណួរ1តើការបន្តពូជពងវងត្រកូល វាជាការចាំបាច់ឬជាច្បាប់ធម្មជាតិសម្រាប់សត្វលោក នឹងយើង អាចនិយាយថាវាជាច្បាប់ធម្មជាតិក៏ប៉ុន្តែបើនិយាយពីការចាំបាច់នោះ អ្វីក៏ដោយ ក្នុងលោក គឺចាំបាច់មកពីត្រូវការ ប្រសិនបើមិនត្រូវការស្អីក៏មិនចាំបាច់ដែរពាក្យថាចាំបាច់គឺវាចាំបាច់សម្រាប់តែសេចក្តីត្រូវការនិងការចង់បាន តែបើមិនចង់បានស្អីក៏អត់ចាំបាច់ដែរតែធម្មជាតិក្នុងโลกហ្នឹងគឺវាវិលអញ្ចឹងទៅតាមខ្សែតណ្ហាហ្នឹងអញ្ចឹងក៏ប៉ុន្តែសម្រាប់អ្នកដែលចង់រើខ្លួនចេញអំពីវត្តដាក់នេះ វាទល់តែជំនះនៅខ្សែតណ្ហានឹងនិយាយមួយបែបទៀតអាចអាចនិយាយបានថាចាំបាច់សម្រាប់អ្នកត្រូវការគ្រប់គ្រងផ្ទះតែមិនចាំបាច់សម្រាប់អ្នកដែលចង់រលាស់ខ្លួនចេញអំពី ការគ្រប់គ្រងផ្ទះនោះទេដូចជាសម្រាប់បព្វជិតសម្រាប់អីមិនចាំបាច់ទេនិយាយចឹងក៏បានដូចធម្មតាទឹកចំនួនវាហូរពីលើទៅក្រោមអញ្ចឹងវាត្រូវគួចយកសំណាត់យកអីទៅតាមអញ្ចឹងរបស់ដែលអណ្ដែតតាមទឹកនោះมันអាចបដិសេធថាมันអណ្ដែតទៅតាមទឹកបានទេតណ្ហានេះដូចជាចំនួនអញ្ចឹងចង គួចសัตว์លោកទៅតាមអំណាចរបស់វាជាប់ជំពាក់នៅក្នុង ក៏ប៉ុន្តែសម្រាប់អ្នកមានស្មារតីអ្នកមានកម្លាំងនឹងមិនចង់ឲ្យវាហូរទៅតាម ទឹកចំនួនគួចពេញលេខនឹងទល់តែរើរើដោយការលះបង់រើដោយការព្យាយាមហែលបញ្ច្រាស់ខ្សែទឹកឬក៏ទៅតឹងទឹកយ៉ាងណាដើម្បីចេញអំពីខ្សែទឹកហូរនោះយ៉ាងដូចជាព្រះបរមពោធិសត្វអញ្ចឹងព្រះអង្គហែលជំនះច្បាប់របស់តណ្ហានឹងសរុបសេចក្តីឲ្យខ្លីមក យុវសិស្សសួរថាជាច្បាប់ធម្មជាតិថាស្អីក៏ជាច្បាប់ធម្មជាតិទាំងអស់ហ្នឹងអឺការរើចេញអំពីខ្សែតណ្ហាក៏ជាច្បាប់ធម្មជាតិបញ្ញាហ្នឹងវាមិនមែនស្អីក្រៅពីធម្មជាតិទេ អវិលទៅតាមតណ្ហាក៏វាជាធម្មជាតិដូចគ្នាណាប៉ុន្តែគ្រាន់តែថាតើយើងព្រមវិលទៅតាមអ្វីវិលទៅតាមខ្សែតណ្ហាឬក៏វិលទៅតាមខ្សែបញ្ញាវិញតែប៉ុណ្្នឹងឯងប៉ិនបើរឿងចាំបាច់វិញអ្វីក៏ដោយ វាពិតជាចាំបាច់ប្រសិនបើត្រូវការទោះបីវាមិនថ្លៃក៏ដោយដូចជាលមួកអញ្ចឹងវាចាំបាច់ណាស់សម្រាប់ជ្រូកសម្រាប់សំណក់អីចឹងតែវាមិនចាំបាច់សម្រាប់យើងទេដូចផ្កាចាំបាច់ណាស់សម្រាប់អ្នកដែលត្រូវការក៏ប៉ុន្តែមិនចាំបាច់សម្រាប់ជ្រូកទេអញ្ចឹងណាគឺចាំបាច់វានៅលើសេចក្តីត្រូវការប៉ុណ្ណោះចំណុចទី2ហេតុអ្វីបានជាព្រះអង្គមាន ប្រពន្ធមានកូនមុនសម្រាប់ជាព្រះ ពុទ្ធបើមិនមានបានទេព្រោះស្ត្រីគ្រប់រូបមិនចង់ឯកាឡើយសំណួរនេះឆ្លើយពីកណាត់ណាហើយបីបានជាចាំបាច់មានអីអានេះចាំបាច់ដែរព្រះពុទ្ធគ្រប់ព្រះអង្គត្រូវតែមានអញ្ចឹងហើយមិនមានបានទេថាមិនមានមិនបានទេពីព្រោះអីព្រះពុទ្ធត្រូវតែដឹងគ្រប់រឿងទាំងអស់ អីស្អីដែលវាជាការជាប់ជំពាក់បំផុតនោះគឺកូនប្រពន្ធនឹងហើយហើយក៏ដើម្បីសម្ដែងអំពីលក្ខណៈបរោះពិតប្រកបដែរឥឡូវសាកឧទាហរណ៍ថាព្រះអង្គអត់មានកូនអត់មានប្រពន្ធអីទៅបួសមើលមិនដឹងប្រមាណអ្នកដែលថាព្រះអង្គខ្ទើយសំបីតែអាត្មាខ្លួនឯងក៏មាន ស្រីស្រីសង្ស័យដែរអើយសង្ស័យថាមិនកើតទេលបងម្យ៉ាងទៀតអឺអឺភាកច្រើនជាប់កូនជាប់ប្រពន្ធទៅបួសមិនបានទេ ហើយបើសិនជាព្រះអង្គអត់មានកូនមានប្រពន្ធទៅបួសប្រកាសជាមានពាក្យចោទទៀតធ្វើម៉េចព្រះអង្គ single ព្រះអង្គមិនតាន់ចេះស្រឡាញ់ប្រពន្ធតាន់ចេះស្រឡាញ់កូនជាទៅបួសបានអញ្ចឹងហើយសាកមានប្រពន្ធមានកូនដោយអញបើទៅរួចណានឹងចឹងអញ្ចឹងអវ័យអវ័យនឹងប្រពុតត្រូវតែមានគ្រប់រឿងទាំងអស់ឬថាបើព្រះអង្គមកនឹងមិនធ្លាប់មានប្រពន្ធមានកូនអីទេ អ្នកដែលគេជាប់ចិត្តជាមួយនឹងអាការសបាយជាមួយកាមគុណរឿងស្អីស្អីហ្នឹងគេថាមកពីព្រះអង្គមិនតាន់ធ្លាប់សបាយមិនតាន់ធ្លាប់អីមិនចេះទៅបួសបានធ្លាក់សាកមានប្រពន្ធមានស្រីស្នេហ៍ច្រើនដូចអញបើទៅរួចពីណាមានស្រីស្នេហ៍ច្រើនជាងព្រះអង្គអគ្គមហេសីមួយហើយស្រីស្នំ16000ទៀតប៉ុនចំណងទាំងអស់ហ្នឹងព្រះអង្គលះអស់វិញអញ្ចឹងវាគ្មាននរណាសបាយជាងព្រះអង្គទេប៉ុន្តែព្រះអង្គលះអានឹងចោលអស់ហ្នឹងណា ពីព្រោះវាត្រូវមានអញ្ចឹងនិស័យជាព្រះសម្មាសម្ពុទ្ធវាត្រូវមានកន្សៃសារពេចដែលជាព្រះមហេសី ត្រូវមានព្រះ អរោះហ្នឹងដែលជាស្រឡាញ់ប៉ុណ្ណានោះអឺមានច្រើនទៀតអាត្មាក៏នឹកបង្ហើបកលឹះប៉ុណ្ណឹងប៉ុណ្ណឹងព្រោះថាបើស្ដាប់មិនយល់អាត្មាចុចសួរបន្ថែមទៀតចុះអាត្មានឹងមានពេលនឹងចូលមកបកទៀតអឺហើយសួរតទៅទៀតថាព្រោះស្ត្រីគ្រប់រូប ស្ត្រីគ្រប់រូបហ្នឹងមិនចង់ឯកាឡើយឋានណាក៏មិនចង់ឯកាដែរបរោះក៏ដោយអាត្មាហ្នឹងក៏វាមិនចង់ឯកាអីប្រមាណដែរប៉ុន្តែធ្វើរបស់ទាំងពីរតែម្ដងវាមិនបានឥឡូវហ្នឹងបួសមិនឯកាមានប្រពន្ធណាមិនបាច់ទល់ថាប្រពន្ធទៅចោលបានឯកាទេនៅម្នាក់ឯងក៏ឯកាដែរចង់ទៅការប្រពន្ធមួយគេមិនកើតអឺរបស់ គ្រប់យ៉ាងវាមិនអាចសម្រេចក្នុងពេលតែមួយ បានទេมันអាចឲ្យដូចថ្មអញ្ចឹងបួសផងយកប្រពន្ធផងកើតដែរអត់ទេប៉ិននិយាយពីការដែលព្រះអង្គទៅប៉ុន្តែរឿងរឿងខ្លះយើងមើលពីក្រៅទៅយើងយើងពិបាកវិនិច្ឆ័យដែរ សំណួរហ្នឹងអាត្មាបកបញ្ចូលគ្នាជាមួយនឹងសំណួរទី3តែម្ដងទៅដែលសំណួរទី3សួរថាតើការបង្កើតកូនហើយចិញ្ចាទុបួសក្នុងពុទ្ធសាសនាជាការត្រឹមត្រូវឬទេបកបញ្ចូលគ្នា តែម្ដងសំណួរពីរហ្នឹងអឺអាចត្រូវនិងខុសចិញ្ចាចោលប្រពន្ធដូចគ្នាចោលកូនដូចគ្នាចេញមួយត្រូវចេញមួយខុសអាត្មានិយាយអំពី ការចេញខុសទេហោដូចមានប្រពន្ធហើយទៅមានស្រីថ្មី ឃើញទេមានទទួលភរិយជាប្តីទេមានចិត្តសំណោះអឡោះអាល័យទេអត់ហ្នឹងខុសបកើតកូនឲ្យអត់ចិញ្ចឹមឯពិបាកពេកក៏ទៅបួសទៅខ្ជិលចិញ្ចឹមកូនទៅបួសសងំសុកទៅឃើញទេព្រោះបួសហ្នឹងមិនមែនបួសដើម្បីរកផ្លូវអីអត់ទេគឺបួសក្រណកិច្ចតែប៉ុណ្្នឹងឯងអាហ្នឹងអត់ត្រូវឯងក៏ប៉ុន្តែបួសទៀតដូចជាព្រះអង្គចឹងអាត្មាប្រៀបធៀបជាមួយនឹងមេតបនឹងបរោះធម្មតា មនុស្សខ្លះដើម្បីការមកគុណគាត់ទៅយកស្រីថ្មីគាត់ទៅស្អីដើម្បីខ្លួនគាត់ប៉ុន្តែមានអ្នកខ្លះលះបង់ណាដើម្បីប្រទេសជាតិគាត់សុខចិត្តលះបង់កូនគាត់សុខចិត្តលះបង់ប្រពន្ធទៅច្បាំងទៅធ្វើទៅហ៊ានអានឹងលះបង់ស្រីនឹងមិននៅឯកាប្រពន្ធនឹងប៉ិនសួរថាអាការលះបង់របស់គាត់នឹងឲ្យខុសបានអត់ឲ្យខុសមិនបានទេគាត់ថាបើសិនជាគាត់នៅគាត់បានត្រឹមគ្រប់គ្រងប្រពន្ធគ្រប់គ្រងកូននឹងប៉ុន្តែប្រយោជន៍វាបានតិចណាស់ ដើម្បីតែប្រមាណនឹងឲ្យប្រទេសជាតិត្រូវបាត់បង់ឧទាហរណ៍អញ្ចឹងណាគាត់លះបង់កូនលះបង់ប្រពន្ធទៅនឹងលះបង់ហើយមិននៅផ្ទះណាតែដោយគាត់គិតថាប្រសិនបើការពារប្រទេសជាតិបានមិនសុខតែប្រពន្ធកូនអញទេគឺសុខទាំងអស់គ្នាបើប្រទេសជាតិបាត់បង់ប្រពន្ធកូនអញក៏ត្រូវតែបាត់បង់ដែរសួរថាតើសមលះបង់អត់លះបង់នឹងយើងឲ្យទោសបាក់ត្រូវអត់ឲ្យទោសមិនបានទេមានតែសរសើរវាទៅជាវីរៈបុរសបាត់ទៅហើយគណនេះមិនបាច់យ៉ាំនិយាយដល់ប្រពុតទេ និយាយតែប៉ុណ្ណានិយាយត្រឹមតែតែប៉ុណ្ណឹងទៅការពារជាតិដែលដែលដឹងតំដឹងថាអឺចៅខ្មាំងនឹងមកឆ្លៀនពៀនហើយបើនៅតែបងអូនបងកុំតណាចោលអូនអូនបែកបងបានទេម្នាក់ម្នាក់នៅសងំសុកអញ្ចឹងណាអឺអូនសម្លាញ់ហើយបងទៅណាចោលអូនទេគេងទៅពៅព្រលឹងនៅតែអញ្ចឹងទៅអាខ្មាំងចូលមកចិត្តចូលស្រុកទេអស់ហើយអានឹងមិនលះបង់ក៏ប៉ុន្តែបន្តិចងាប់អស់ហើយ ចឹងបានអាត្មាលើកឧទាហរណ៍ឲ្យពិចារណាអញ្ចឹងដំណើរដូចគ្នា តែបើទិសដៅខុសគ្នា គឺខុសគ្នាណាបើទិសដៅខុសគ្នា គឺខុសគ្នាបើមនុស្សអាត្មានិយមលះលះបងមួយត្រូវការមួយទៀតផ្សេងលះបងប្រពន្ធខ្លួនឯងទៅរស់ស្រីក្រៅ បកើតកូនហើយអត់ចិញ្ចឹមទៅរស់ស្រីថ្មី បកើតកូនហើយចិញ្ចឹមកូនពិបាកពេកឬថាបួសស្រួលអើទៅបួសរស់ស្រួលសិតតែខុសទាំងអស់ឃើញទេអានឹងវាចូលបួសចិញ្ចឹមជីវិតហ្នឹង មិនបាច់ដល់មានកូនទេអត់កូនក៏ដោយគ្រាន់តែបួសចិញ្ចឹមជីវិតក៏ខុសដែររឿងបួសនេះបួសបួសមិនល្អហ្នឹងគឺដូចជាឧបចិន្នការបួសសំទ្របឧបជីវការបួសគ្រាន់តែចិញ្ចឹមជីវិតខ្ជិលធ្វើការហ្នឹងសិនតែអត់អត់ល្អទាំងអស់ឧបមួយហេការបួសខ្ជិលរៀនសូត្រអឺឧបទុសការបួសបទុសាសនាឃើញទេសិតតែបួសអាក្រក់ ដល់បួសល្អវាមានបួសសិក្សារៀនសូត្រឧបនិស្សរណារលាស់ខ្លួនចិញ្ចាក់ទុកនោះនឹងចឹងឥឡូវវិលទៅរកព្រះសម្មាសម្ពុទ្ធវិញអឺជាការពិតហើយ បរោះដ៏អស្ចារ្យច្រើនតែធ្វើអ្វីដែលមនុស្សធម្មតាគិតមិនយល់ឧទាហរណ៍ពេលដែលព្រះអង្គចេញទៅបួសចឹងអ្នកទាំងអស់គ្នានឹងគ្រាន់តែសោកស្ដាយព្រះអង្គត្រឹមតែព្រះអង្គចេញចោលតែប៉ុណ្្នឹងឯងតែមិនយល់ពីបំណងរបស់ព្រះអង្គឯង ឥឡូវពុបហេតុដែលព្រះអង្គចេញទៅដឹងព្រះអង្គចាណាថាម៉េចទេព្រះអង្គឃើញចាស់ឃើញឈឺឃើញស្លាប់ហើយសួរអាមាតសួរថាតើ ចាស់នឹងចាស់តែគេឬក៏យើងចាស់ដែរឈឺនឹងឈឺតែគេឬក៏យើងឈឺដែរស្លាប់នឹងស្លាប់តែគេឬក៏យើងស្លាប់ដែរអាមាត្យប្រាប់ថាព្រះអង្គក៏អញ្ចឹងបបីតាព្រះអង្គក៏អញ្ចឹងមហេសីរបស់ព្រះអង្គក៏អញ្ចឹង អរោះរបស់ព្រះអង្គហ្នឹងក៏អញ្ចឹងស្ថិតនៅក្នុងអញ្ចឹងទាំងអស់គ្នានៅពេលនោះសន្តានបតីរបស់ព្រះបរមពោធិសត្វនឹងឃើញថា អ្នកទាំងអស់គ្នា កំពុងតែមានមុខចូលទៅកាន់ជ្រោះមរណៈទាំងអស់គ្នាកំពុងតែមានមុខឆ្ពោះទៅរកសេចក្តីវិនិច្ឆ័យព្រះអង្គតក់ស្លុតថាតើយើងគួរសប្បាយនឹងការជួបជុំគ្នានឹងបានប្រហែលថ្ងៃទៀតឃើញទេ បើសេចក្តីចាស់ឈឺស្លាប់នេះ វាមកកាត់គិតរាល់ថ្ងៃយ៉ាងនេះហ្នឹងអញ្ចឹងបានព្រះអង្គគិតថា ចង់ស្វែងរកវិធីសាស្ត្រអ្វីដើម្បីកុំឲ្យសេចក្តីទុកនឹងគ្រប់សង្កត់បាន រួចហើយយកមកប្រាប់អ្នកទាំងអស់គ្នានឹងឃើញទេឧទាហរណ៍ឧទាហរណ៍មួយទៀតឲ្យយល់ណាឧទាហរណ៍ថា នៅក្នុងព្រៃដ៏ជ្រៅស្ងាត់ជ្រងំដែលមានភ័យនៅពេលយប់សបាយទៅពេលថ្ងៃទេថ្ងៃផ្កាល្អប៉ុន្តែពេលយប់នៅក្នុងអំណាចរបស់ខ្លា នៅក្នុងអំណាចរបស់ពស់អសេរពឹសនៅក្នុងអំណាចរបស់សត្វសាហាវច្រើននៅក្នុងព្រៃហ្នឹងហ្នឹងយើងវង្វេងទៅក្នុងព្រៃហ្នឹងក្នុងថ្ងៃហ្នឹងហើយព្រៃហ្នឹងមើលមិនឃើញតណាតណីទេទៅរយណាក៏មិនឃើញដែរអញ្ចឹងវាត្រូវតែមានបរោះម្នាក់ហ្នឹងត្រួសត្រាយរកផ្លូវដោយដើរការស្វែងរកក្តីឬក៏ដោយសារឡើងទៅលើដើមឈើដ៏ខ្ពស់ក្តីឬក៏ឡើងទៅលើភ្នំដ៏ខ្ពស់ក្តីដើម្បីមើលផ្លូវក្នុងគណៈពេលដែលស្វែងរកផ្លូវក្នុងគណៈពេលដែល ឡើងទៅលើដើមឈើដ៏ខ្ពស់ហ្នឹងចាំបាច់ត្រូវតែលះមីអូននឹងសិនហើយចឹងណាលះពៅព្រលឹងនឹងមួយផ្លេតសិនទៅ បងឡើងទៅលើមួយផ្លេតមើលមើលមានផ្លូវអត់ទេអូនព្រមបែកបងទេនៅអោបចឹងបីប្រពន្ធឡើងផងវារួចធ្លាក់ងាប់ងាស់គ្នាទៅយ៉ាងណាមិញវិជាដែលព្រះអង្គស្វះស្វែងរកនេះគឺជាវិជាផ្លូវចិត្តដែលមិនចម្ពាក់ចម្ពិនបើឡៃអូនបងអូនបងអូនបងបានស្អីស្ងប់ នឹងចឹងរកផ្លូវវាមិនឃើញប៉ុន្តែការលះបង់មួយផ្លេតមិនមែនលះបង់រហូតឯណាប្រៀបធៀបជាមួយគ្រួសារមួយទៀតដែលវង្វេងក្នុងព្រៃដែរបងអូន បងអូនអើយើងវែងវែងអស់គ្នាអើខ្លាខំខំអស់គ្នាទៅណាអូន យប់បន្តិចខ្លាមកងាប់ហើយហើយដល់បរោះម្នាក់ទៀតគាត់លះមួយផ្លេតហ្នឹងលះឡើងទៅលើទៅមួយផ្លេតហ្នឹងប្រពន្ធនៅកណ្ដោចកណ្ដាយមកម្នាក់ឯងអញ្ចឹងហើយ ដូចជាខ្ញុំកណាអាត្មាបានឧទាហរណ៍ជាមួយនឹងមេតបទៅច្បាំងដោយបំណងថាឲ្យតិឈ្នះមករោពៅពលឹងវិញហើយដូចបត់ស្មូតដែលអឺពពកបរោះយើងតែងលងលោះអាត្រៀតនោះដែលព្រះអង្គចេញបួសទៅលបមើលបុតដល់ជាទីស្រឡាញ់មិនមែនទៅដោយស្អប់មិនមែនទៅដោយខឹងទេគឺទៅរកអមតៈធัวដើម្បីយកមកប្រោះ អ្នកទាំងអស់គ្នានឹងដោយផ្ដាំថា ពុកទៅ នឹងដោយសេចក្តីអាល័យពុកស្វែងរកនៅអមតៈធัวនឹងបានពេលណានឹងវិលវេមកប្រោះមកប្រាប់មកដឹកនាំមកជួយ អ្នកទាំងអស់គ្នាឃើញទេទៅដោយបំណងអញ្ចឹងណាមិនទៅដោយស្អប់មិនទៅដោយខឹងមិនទៅដោយលះបង់នៅភារៈរបស់ខ្លួននោះទេដូចមេតបដែលទៅច្បាំងឈ្នះហើយ ដោយបំណងថាឲ្យទៅឈ្នះទឹកដីសានត្រានត្រឡប់មកជួបពូពលឹងវិញណាដូចចម្រៀងលោកតាស៊ិនសមុទ្រនោះជាងថាម៉េចសោភាសោភាពលឹងបងអើយបងមកដល់ហើយហេនៅស្អីដែរណាស្រស់ពិសីហេទូកតូចយើងមួយទុកនៅធ្វើអ្វីមកចម្លងប្តីប្តីក្លៀនបាយណាហើយនោះគេឆ្លើយថាម៉េចឮហើយឮហើយ ចុចចុចចុចទៅគេជួបជុំគ្នាវិញអញ្ចឹងព្រះអង្គដូចគ្នាអញ្ចឹងដល់ពេលព្រះអង្គបានត្រាស់ហើយមិនទៅប្រោសអ្នកទាំងអស់គ្នានឹងដូចពនាងពំពីអញ្ចឹងគណៈពេលដែលព្រះអង្គទៅបួសនោះវាពំពីក៏ដោយកណ្ដែងមែនហើយក្រោយពេលដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គបានត្រាស់ហើយចរិយាទាំង3ព្រះអង្គបំពេញគ្រប់គ្រាន់ ពុទ្ធតចរិយាគណៈទៅនឹងដើម្បីឲ្យបានជាព្រះសម្មាសម្ពុទ្ធដូចជាបរោះដែលឡើងទៅរកផ្លូវ បន្ទាប់មកញាតតចរិយាមកប្រោសអ្នកទាំងអស់គ្នានឹងអ្វីដែលព្រះអង្គរកឃើញគឺព្រះអង្គមកប្រោសអ្នកទាំងអស់គ្នានឹងសួរថាតើអ្នកទាំងអស់គ្នានឹងនៅតូចចិត្តទៀតអត់ថាអត់ទេ យើងនេះដែលលបិលបិទាំងអស់គ្នាជាទើសចិត្តជាមួយព្រះអង្គមិនគួរចោលពំពីមិនជួចោលមៀងមេត្រីទៅសួរម្ចាស់ខ្លួនគេមើលគេនៅតូចចិត្តអត់ថាគេអត់តូចចិត្តទេគេព្រមហើយ ដូចជាប្តីដែលបានឡើងទៅឃើញផ្លូវហើយមកដឹកដៃភរិយា សម្លាញ់នឹងឆ្លងផុតព្រៃឃើញទេទៅសួរមើលយើងទៅទៅតែកន្លែងប្តីឡើងផ្លេតហ្នឹងណាតែម្ចាស់ខ្លួននារីហ្នឹងគេអត់មានទៅទេដូចពនាងពឹមពាក៏ដោយ បានពេញចិត្តពេញថ្លើមរហូតចុងក្រោយក៏បួសសម្រេចជាព្រះរហន្តរួចចាក់ផុតទុកទាំងអស់គ្នាដោយសេចក្តីពេញចិត្តថាបើព្រះស្វាមីមិន បានលះបង់ដូច្នោះទេយើងក៏មិនអាចរួចផុតទុកដូច្នេះដែរគេពេញចិត្តគ្រប់គ្នា រាហុលកុមារក៏ពេញចិត្តព្រះពុទ្ធបិតាទីបំផុតក៏ពេញចិត្តពេញចិត្តទាំងអស់អញ្ចឹងអ្វីអ្វីក៏ត្រូវតែមានការលះបង់ប៉ុន្តែតើអាការឯកានឹងវាសមទៅនឹងតម្លៃនៃការលះបង់អត់ដូចប្រពន្ធអញ្ចឹងបើប្តីតស៊ូដើម្បីប្រទេសជាតិសួរថាគួរលះបង់អត់គួរព្រមឯកាអត់វាគួរទៅព្រមពីព្រោះប្តីទៅធ្វើប្រយោជន៍ទាំងអស់គ្នាក៏ប៉ុន្តែបើប្តីទៅមាន ស្រីថ្មីឬក៏ប្តីរត់ទៅបួសខណៈសង្ងំសុខអានឹង ដោះស្រាយបញ្ហាអំបញ្ញមិញនេះខ្ញុំកណ្ដាអាត្មាសូមដោះស្រាយបញ្ហារបស់បងស្រីម្នាក់នៅក្នុងឈ្មោះរបស់គាត់ឈ្មោះថាបងស្រីចឹងតែម្ដងគាត់មានចម្ងល់ថាខ្ញុំកណាមានចម្ងល់តាំងពីតូចដកក្នុងចិត្តរហូតកាលពីក្មេងចង់តាមម្ដាយទៅវត្តនៅថ្ងៃសិលព្រោះចង់ដឹងថា នៅវត្តមានអ្វីខ្លះ ព្រោះមិនដែលបានចូលវត្តតែម្ដាយមិនអោយទៅតែខ្ញុំកណាននៅ ទទូចចង់ទៅតាមម្ដាយពេលនោះគាត់ខឹងក៏ជេរដាក់បណ្ដាសាឲ្យខ្ញុំកណាវេទនាមួយជីវិត ពាក្យនេះវាថិតនៅក្នុងខួរក្បាលខ្ញុំកណាតាំងពីតូចរហូតឥឡូវខ្ញុំកណាអាយុជាង40ទៅហើយឲ្យតែខ្ញុំកណាជួបការលំបាកវេទនា គឺនឹកឃើញពាក្យនោះរហូត ក្នុងមួយជីវិតខ្ញុំកណាជួបការលំបាករហូតខ្ញុំកណាចង់សួរថាតើអាចមកពីពាក្យបណ្ដាសាទាំងនោះបានជីវិតកណាវេទនាដែរទេរាល់ថ្ងៃខ្ញុំកណាទៅវត្តនិងឧស្សាហ៍ស្ដាប់ធម៌តែខ្ញុំកណានៅតែមានចម្ងល់រហូតគេប្រាប់កណាអឺគេគ្រប់គ្នាធ្វើគ្រប់យ៉ាងដើម្បីកូនចុះហេតុអ្វីគាត់ឲ្យខ្ញុំកណាជួបការលំបាកទៅវិញ នេះគឺថាអាត្មាបកសរុបទៅចោថារឿងម្ដាយឪពុកតម្រុំតែកូន ធំនឹង ភាកច្រើនគាត់មិនមែនជេរតែម្ដងទេបើជេរជួនកាលដាក់ទំនេរឲ្យស្លាប់ជួនកាលអីអីលឺណាលឺតាមអឺស្រុកស្រែជនបទយើង ដែលគាត់ខ្វះការសិក្សារៀនសូត្រគាត់មិនសូវមានពាក្យសម្ដីល្អហ្នឹងប៉ុន្តែចិត្តគាត់វាមានអញ្ចឹងអីហើយ រឿងលំបាកហ្នឹងមកពីយើងចេះតែបោកផ្សំទេបើចេះតែបោកផ្សំលំបាកនឹកឃើញម៉ែដាក់តនេលំបាកនឹកឃើញម៉ែដាក់តនេហ្នឹងហើយបើអាត្មាពិចារណាមើលញោមរហូតដល់ទៅមានអឺ Facebook អាចប្រើអ៊ីនធឺណិតបាននេះមិនទុពិបាកណាស់ទេណអ្នកខ្លះនោះកើតមកលាក់លក់មួយជីវិត ខ្លះនឹងត្រូវជាប់គុកមួយជីវិតម្ដាយពុកម្ដាយជេរមួយម៉ែត្រផងអឺហើយខ្លះទៀតនឹងវេទនាច្រើនណាកើតជំងឺរ៉ាំរៃរហូតអត់ទាំងដែលបានស្គាល់អ្វីដែលថាសុខភាពមានពីអ្នកលំបាកវេទនានឹងមានមានច្រើនជាងបងស្រីនឹងទៅទៀតណាប៉ុន្តែរឿងយើងលំបាកហ្នឹងវាវារឿង ត្រូវរំបាកអញ្ចឹងហើយដល់តែយើងបន្ថែមចងចាំនៅក្នុងចិត្តដែលគាត់ដាក់បណ្ដាសាមកវារឹតតែលំបាកចិត្តតទៅទៀតរឿងនេះអឺឆ្ងល់ទៅហើយអាមិនទៅជាស្ដីបន្ទោអីទេវាព្រោះវាឆ្ងល់អញ្ចឹងហើយវាងៀងអញ្ចឹងមកពីយើងមិនច្បាស់តែបើយើងច្បាស់លាស់ទៅអ្វីៗក៏វាមានហេតុផលអឺមិនខ្វះទេឪពុកម្ដាយបន់ស្រន់ថាឲ្យកូនបានសេចក្ដីសុខឲ្យកូនបានអាយុវែង ប៉ុន្តែកូននៅតែអាយុខ្លីបងចាណាមើលមើលអាហើយមិនខ្វះទេឪពុកម្ដាយជេរកូនថាគុកថាជីវៈថាស្អីអាត្មាធ្លាប់ឮនៅស្រុកតាមជនបទហ្នឹងលូជេរអាក្រក់អាក្រក់ណាប៉ុន្តែកូនគាត់មានតែជាប់គុកណានឹងចឹងរឿងអីអីវានៅលើអំពើរបស់យើងឲ្យវាច្បាស់លាស់អញ្ចឹងហើយបើសិនជាមានអឺឥទ្ធិពលនៃពាក្យដាក់ទំនាយមែននោះមនុស្ស ពុកម្ដាយភាកច្រើនហ្នឹងដាក់ទំនាយឲ្យកូនទៅជាសិទ្ធិទៅជាស្ដេចអស់ហើយទៅជាមានអស់ហើយហើយក៏មានកូនជាច្រើនត្រូវស្លាប់ដាច់ពូជពោះឪពុកម្ដាយភាកច្រើនជេរកូនសិនអាងាប់មីស្លាប់អីចឹងណាប៉ុន្តែមិនទៅតាមពាក្យគាត់ឯណាប៉ុន្តែនេះមកពីបងបោកផ្សំទេតាមពិតពាក្យដាក់ទំនេកអត់មានឥទ្ធិពលអីសោះហ្មងណាធាតពិតអត់មានឥទ្ធិពលទេឲ្យពោក៏ได้ពាក្យឲ្យពោក៏ได้ក៏អត់មានឥទ្ធិពលអីដែរ ស្រេចលើមនុស្សយកមកដាក់ក្នុងចិត្តទេឥទ្ធិពលគឺយើងអ្នកចងខ្លួនឯងដូចបងយកមកចងចិត្តរបស់ខ្លួនឯងអូសង្ស័យតែវាត្រូវគេនេះវា affect affect ចិត្តយើងវាវាជាឥទ្ធិពលដល់ចិត្តយើងដោយសារអីដោយសារយើងមិនសមទុកហ្នឹងពាក្យសរសើរអញ្ចឹងដែរពាក្យឲ្យពោក៏អញ្ចឹងដែរសូមឲ្យក្មួយឯងហ្នឹងគ្រានឲ្យប្រកែឲ្យជាប់លេខ1តាមពិតពាក្យហ្នឹងអត់មានឥទ្ធិពលអីទេប៉ុន្តែដល់យើងយកមកដាក់ទៅបែបបានសម្រេចមែនក៏ខំរៀនដល់ខំរៀនជាប់ទៅអូបែបមកពីគេឲ្យពោថាមែនទេ អាហ្នឹងមកពីយើងយកមកជាគ្រឿងផ្សំធ្វើឲ្យយើងមានកម្លាំងចិត្តតែប៉ុណ្ណោះទេអញ្ចឹងណាដូចពាក្យឲ្យពោអញ្ចឹងដំបងឡាយព្រះអង្គត្រាស់ដឹងដំបងអត់មានឲ្យវិខណាឲ្យពោសូមបីមួយម៉ាត់ទេពីព្រោះវាមិនមែនជាការពិតអត់ពិតទេណាពាក្យឲ្យពោអត់មានអត់មានពិតទេគ្រប់ពាក្យឲ្យពោទាំងអត់មានអត់មានទៅតាមពាក្យទេអាត្មាលើករឿងដូចជាពេលមួយព្រះអង្គអឺกระดาษព្រះអង្គខ្លួនឯងហ្នឹងព្រះអង្គกระดาษឆែតទៅវិខ ថ្វាយពពួរព្រះអង្គថាសូមព្រះអង្គមានបជនយឺនយូរដល់ចឹងទៅព្រះអង្គថាវាមិនដែលអាកដាស់ហ្នឹងសរីរៈហ្នឹងវាមិនស្រួលទេវា មានបញ្ហាមិនក៏ឲ្យពួរចឹងព្រះអង្គដាក់ទោសព្រះអង្គថាភិក្ខុណាឲ្យពួរត្រូវអាបត្តិទុកត់ពីព្រោះវាមិនអាចសម្រេចដោយការឲ្យទេមិនក្រោយមកទេ ដល់ទៅតាមស្រុកតាមអីពេលលោកកដាស់ទៅ ប្រជាជនគេចេះតែឲ្យពូដូចយើងហ្នឹងឯងក៏មានពាក្យតែ bless you អាយុវែងស្បើយអីចឹងដល់តែគេកដាស់វិញទៅលោកអត់ឲ្យពូលោកអត់ហ៊ានព្រោះព្រះអង្គបញ្ញត្តិហើយបានមរៃរាប់ប្រាប់ព្រះអង្គបានថាអើមនុស្សល្ងងអញ្ចឹងណាឲ្យខ្លះទៅអញ្ចឹងហ៎ឲ្យនឹងគ្រាន់ឲ្យសុបាយចិត្តទេប៉ុន្តែធាតពិតនឹងវាមិនបានវាអត់បានទេហ្នឹងហើយវាអត់បានទល់ទេសោះយើងមើលមើលនរណាប្រកែឲ្យពូជាងអាចារ្យការ អញ្ជើញតាំងប្រអិនប្រព្រំមកឲ្យពួរសិទ្ធកត្រៃមាសកត្រៃប្រាក់សិទ្ធកូនលោកមហាសម្បត្តិអីណានោះសម្បត្តិមាសសម្បត្តិប្រាក់សម្បត្តិវាមានទៅអញ្ចឹងតែអត់រស់ស៊ីការឲ្យលហាមហ្នឹងវាមានដោយសារពាក្យទេដូច្នេះបញ្ហារបស់បងស្រីហ្នឹងមិនមែនបញ្ហាម្ដាយថាទេបញ្ហា គឺខ្លួនឯងយកមកចង ទុកហើយក៏សង្ស័យជាតែគូផ្គងទៅតែអញ្ចឹងទៅវាងុំនៅក្នុងចិត្តអញ្ចឹងទៅណា ឯអ្នកខ្លះទៀតកើតមកកំព្រាតាំងពីទូចម្ដាយម៉ែជេរបានអាម៉ាត់ផងនោះទីហៅថាពេលប្រសូតហ្នឹងម៉ែស្លាប់បាត់ទៅកំព្រារហូតកំសត់រហូតហើយសួរថាម៉ែណាដែលដាក់តនីគាត់ម្ដងតោះទេមិនវាអញ្ចឹងណាជីវិតនឹងហើយជួនកាលនោះគាត់ថាអញ្ចឹងមែនចិត្តគាត់មិនមែនចង់ឲ្យអញ្ចឹងអីទេគាត់ថាតាមខឹងហ្នឹងទោះបីគាត់អញ្ចឹងមែនក៏វាអាចដែរមើលអ្នកខ្លះម្ដាយអត់គិតអត់គូម្ដាយបកើតហ្នឹង កូនអត់គិតម្ដាយម្ដាយជេរខឹងគាត់ខឹងគាត់គាត់ជេរជេរបាត់កូនគេនាំមានធ្វើម៉េចវាមិននៅលើគាត់ជេរណារឿងបនប្រេងរបស់គេមកវាអញ្ចឹងការខិតខំប្រឹងប្រែងរបស់គេផង ផលកម្មល្អរបស់គេផងអញ្ចឹងណាបញ្ហាមិនមែនលើម្ដាយជេរទេបងស្រី គឺអឺបញ្ហាគឺយើងអ្នកចងចិត្តទុកអ្វីៗក្នុងโลกនេះ កុំថាឡើយដល់តែពាក្យម៉ែពាក្យអ្នកណាក៏ដោយថាវាអត់មានអតិពលអីទេបើយើងមិនចងជុកទុកក្នុងចិត្តរបស់យើងវាអត់មានអតិពលអីទាំងអស់រឿងរឿងគឺយើងចងទុកខ្លួនឯងយើងចងខ្លួនឯងដូចគេគេដកតបគេជេរយើងអាស្លាប់ចឹងហើយយើងមានតែស្លាប់តាមពាក្យគេណាគេថាខុសសោះហ្នឹងណាហើយយើងក៏ខឹងដែររឿងខឹងរឿងយើងវាមិនមែនរឿងគេជេរទេឃើញទេទេទេគេជេរថាអាប្រែតយើងមានប្រែតណាប៉ុន្តែយើងចេះតែយកខ្លួនទៅរងទៅក៏ខឹងទៅរឿងរឿងរបស់យើង ចឹងបានជាព្រះអង្គបង្រៀនសាវកហ្នឹងឲ្យធ្វើចិត្តដូចភ្នំថ្មតានចឹងអាពាកសម្ដីស្អីក៏ដោយហ្នឹងវាដូចជាខ្យល់បក់អញ្ចឹងវាមិនមែនមកពីខ្យល់ទេមកពីរបស់យើងវាមិននឹងគ្រឹះវាមិនរឹងវាត្រូវដួលហើយដើមឈើអីរឹសវាមិនមមវាត្រូវដួលហើយឥឡូវខ្យល់ទៅបក់ភ្នំថ្មតានមកអាថ្មតានរឹងព្រឹសណាខ្យល់ឡើងអាលីងដើមឈើក៏ដោយភ្នំហ្នឹងវាអត់ដួលទេដោយសារអីដោយសារខ្យល់តិចមកពីភ្នំរឹងវាមកពីភ្នំរឹងទេ នឹងអញ្ចឹងដោយដោយពុកក្មេកប្បីតាក្មេករបស់ព្រះសម្មាសម្ពុទ្ធដាក់តនេព្រះអង្គតិចណាស់ប៉ុន្តែដាក់តនេយូរទៅវាធូរនេះស្រុកខ្លួនឯងបាត់ឃើញអត់វាកើតតែបាបខ្លួនឯងហ្នឹងហ្នឹងអាថ្មឆ្លើយប៉ុណ្្នឹងសិនហើយបងចាំថ្មផោះឲ្យមើលហើយបើឆ្ងល់តនេតណាចាំសួរបន្តទៅទៀតតាគឺគឺដល់ក្នុងកលាដែលមនុស្សមិនដែលល្ងឹតល្ងងលោកម្ចាស់ កណាមដឹងយ៉ាងម៉េចចូលមុខចាស់ជួយពាក្យដល់ចិត្តខ្ញុំកណាខ្ញុំកណាធ្វើបងធ្វើកឋិនអីក៏ដោយខ្ញុំកណាចូលចិត្តចូលចិត្តទៅវត្តឆ្ងាយហើយវត្តអត់វត្តចិត្តខ្ញុំកណាឃើញហោរាសម្បើមពេកខ្ញុំកណាចិត្តខ្ញុំកណាមិនចង់ធ្វើតើចិត្តខ្ញុំកណាយ៉ាងម៉េចលោកចាស់ជំរុំចាស់មេត្តាជួយគឺដល់ខ្ញុំកណាផង កណារៀបចំធ្វើប្រសិនច្រើនលោកចាស់តែកណាសុំចិត្តចង់ដល់ទៅវត្តស្នាយវត្តបាត់ចង្វែងចាក់ទៀនខោអាវក្រុងទៅនឹងនំជ័យមកហើយដល់តែទៀនចិត្តខ្ញុំកណាយ៉ាងនោះលោកចាស់លោកចាស់ចាជួយព្រឺដល់ក្នុងប្រាណាផងគេដើម្បីសុខចម្រើនញោមញោមសួរថាពេលកណាធ្វើបុណ្យដូចជាកឋិនអីចឹងទៅចូលចិត្តទៅធ្វើវត្តឆ្ងាយឆ្ងាយកន្លែងអត់វត្តចិត្តចិត្តហីហោពេកហ្នឹងមិនចង់ធ្វើទេអានឹងវាជារឿងសិទ្ធិរបស់ញោមណា វាអត់អីទេមានគេសួរព្រះអង្គថាតើគេក៏បីឲ្យទានចំពោះបុគ្គលណាព្រះអង្គឆ្លើយថាគេក៏បីឲ្យទានចំពោះអ្នកណា ដែលគេចង់ឲ្យ ចង់ឲ្យពីណាឲ្យ ទៅអត់មានទៅទៅតោះអីទេពីព្រោះរឿងការឲ្យរបស់គេហ្នឹងហើយប៉ុន្តែបើសួរថាតើឲ្យដល់បុគ្គលណាទើបមានផលច្រើន ឬក៏ជាទានដល់ប្រសើរ បងអានឹងចម្លើយផ្សេងអញ្ចឹងគេសួរដេញតែចុះបុគ្គលណាទៅដែលថាយើងឲ្យទៅវាជាទានប្រសើរគឺបុគ្គលណាដែលជាបុគ្គលល្អជាមនុស្សល្អឲ្យដល់បុគ្គលល្អអានឹងគាត់ថាមនុស្សមានសិលមនុស្សមានសិលគេលែងយល់ទេឥឡូវគឺមនុស្សណាដែលល្អហើយបើយើងទៅឲ្យចោលទៅឲ្យមនុស្សអាក្រក់ហ្នឹងវាដូចទៅគំទ្រមនុស្សអាក្រក់បាត់ហើយ ចឹងអាការឲ្យដល់បុគ្គលណាដែលថាទៀននឹងវាទៅជាប្រសើរគឺធ្វើឲ្យគ្រប់គ្រងអំពើល្អទៀតទីហោដូចជាយើងធ្វើរង្វាន់ដល់សិស្សអញ្ចឹងយើងមានទៅឲ្យសិស្សខ្ជិលសិស្សខ្ជិលទៅឲ្យរង្វាន់ទៅអីឲ្យទៅវាកាន់តែខ្ជិលបានលុយចាយវាទៅលេងរៀនទៀតអូមកវាអញធ្លាក់ពិន្ទុបានបានលុយចាយអញ្ចឹងធ្វើអញ្ចឹងទៀតទៅដូចចោលអញ្ចឹងធ្វើចោលគេឲ្យលុយតែអញ្ចឹងធ្វើចោលទៀតទៅអញ្ចឹងពាក្យដែលថាឲ្យដល់អ្នកណា ក៏ដោយឲ្យតែគេចង់ឲ្យវាជាសិទ្ធិរបស់គេប៉ុន្តែបើសួរថាឲ្យដល់បុគ្គលណាទៅមានផលច្រើន ឬក៏ថាឲ្យដល់បុគ្គលណាទៅជាទានប្រសើរគឺឲ្យដល់មនុស្សដែលធ្វើល្អបងអត់មាននិយាយមានក្រនៅក្នុងហ្នឹងទេហ្នឹងហើយហើយបុគ្គលល្អហ្នឹងវាមានទាំងមានមានទាំងក្រនៅក្នុងហ្នឹងល្អអ្នកមានក៏មាន ល្អអ្នកក្រក៏មានអានឹងចឹងព្រោះអាសេចក្តីល្អហ្នឹងមិនមែនជាកម្មសិទ្ធិរបស់នរណាផ្ទាល់មុខទេ ហើយបើយើងគិតថាបើធ្វើឲ្យលោកដែលសម្បូរអត់បានកុសលអីសោះអញ្ចឹងអ្នកធ្វើបុណ្យមួយព្រះលែងបានទេព្រះអង្គមានតែក្រអីព្រះយើងគិតចារណាមើលអញ្ចឹងមិនថាអានេះវាជារឿងរបស់យើងតែបើយើងគិតថាអូកន្លែងនោះកំសត់ណាក្រណាខ្ញុំចង់អាហ្នឹងវាជារឿងមួយទៀតគឺជារឿងអនុគ្រោះរបស់ញោមឲ្យដល់ចិត្តមេត្តារឿងផ្សេងណាអារឿងឲ្យដល់ចិត្តមេត្តាអាហ្នឹងវាទៅជាសង្ឃៈទានហើយវាលែងគិតរឿងគុណធម៌លែងគិតរឿងល្អឬអាក្រក់ហើយអានេះគិតរឿងអាណិតវិញអាហ្នឹងក៏នៅតែបុណ្យណា បុណ្យប៉ុន្តែបែបទៅជាសង្ឃហទានវិញ តែបើយើងជាប់ត្រឹមថាធ្វើដល់អ្នកមានសិលបានបានបុណ្យអាហ្នឹងជាប់ទៀតដែរព្រោះទានហ្នឹងវាមានចែកអញ្ចេះទានខ្លះទានដោយសរណៈហើយសរណៈហ្នឹងធ្វើដោយដោយដោយសេចក្តីជ្រះថ្លាដោយជ្រះថ្លាជាមួយគុណធម៌ហើយមួយទៀតដោយប្រពយកសេចក្តីទុករបស់គេយកមកគិតហើយចង់ដោះស្រាយសេចក្តីទុករបស់គេអានឹងវាទៅជាសង្កហទាន ចឹងបានជាលោកសិទ្ធិលោកធ្វើទៀនពីរយ៉ាងណាថាមនិកសិទ្ធិណាអឺពេលដែលគាត់ធ្វើបែបជាសរណៈរបស់គាត់បុគ្គលដែលជាទីគោរពស្រឡាញ់បុគ្គលដ៏ដងឧត្តមរបស់គាត់គាត់ធ្វើចំពោះអ្នកមានសិលឃើញទេប៉ុន្តែមិនមែនបានន័យថាគាត់ឈប់ធ្វើទៀនមួយអ្នកកំសត់ទេគាត់នៅតែឲ្យអញ្ចឹងកំសត់ទូរគត់ស្មោមជាចកអីហ្នឹងគាត់នៅតែឲ្យអញ្ចឹងគាត់នៅតែចែកទៀនអញ្ចឹងដាំបាយចែកទៀនរាល់ថ្ងៃអញ្ចឹង ចឹងបានគាត់មានឈ្មោះថាអនាថបណ្ឌិកសិទ្ធិគឺជាសិទ្ធិអ្នកឲ្យដំបាយដល់ជនអនាថាសួរថាតើគាត់ឲ្យនឹងឲ្យជារបៀបម៉េចឲ្យពេលហ្នឹងក៏អរើសាសនាដែរណាសាសអីសាសទៅគាត់ឲ្យដោយអាណិតអានេះជាសង្ឃៈទានឃើញអត់សង្ឃៈទានហ្នឹងគឺជាអង្គមួយរបស់សัพរោះអង្គមួយរបស់បណ្ឌិតប៉ុន្តែយើងយល់មិនត្រូវអេអត់ធ្វើទានណាមនុស្សមានដៃមានជើងអត់ រោស៊ីអីអីយើងខ្វះពីការយល់ពីរឿងកម្មទៀតណាកម្មនឹងវាបានបែងចែកមនុស្សឲ្យទៅកំសត់ចឹងណាជួនកាលយើងចេះនិយាយដែរយើងថាបើបើចង់បានមិនសុំចាំមិនលួចបើអ្នកខ្លះសុំវាមិនអោយបើដល់ពេលគ្នាលួចទៅយកពាក្យហ្នឹងយកមកនិយាយប៉ុន្តែធម្មតាសុំអត់អោយទេអានិយាយនេះថ្មមិនមែនទៅគ្រប់គ្រងអ្នកក្រអីទេបើគ្រាន់ថា រឿងហ្នឹងវាត្រូវតែគិតឲ្យបានវែងឆ្ងាយដែរអ្នកធ្វើបន់ខ្លះហ្នឹងអ្នកស្ដាប់ធัวខ្លះហ្នឹងអញ្ចឹងគាត់ចេះធ្វើទៀនគាត់ចេះធ្វើអីគាត់ធ្វើទៀនប្រគេនម្ដងម្ដងច្រើនចំពោះព្រះសង្ឃអីជាមួយអ្នកក្រក៏អត់ចេះធ្វើអាហ្នឹងក៏ជារោគដែររោគហើយការរោគហើយពួកគាត់ធ្វើធ្វើចង់តែបានបន់ណាចង់បានបន់ឬលោកទេថាធ្វើមួយអ្នកមានសិលបានបន់ច្រើនគាត់ធ្វើតែមួយអ្នកមានសិលលោកណាអត់សាអញឈប់ធ្វើជាមួយ លោកណាមិនសូវល្អអញឈប់ធ្វើជាមួយឃើញណាកើតទៅជាការរើសអើងទៅវិញហ្នឹងមកពីអត់យល់សង្ឃហទានអត់គិតទៅដល់គុណធម៌ទេ គឺយកសេចក្តីសុខទុក្ខរបស់សត្វហ្នឹងមកជាអារម្មណ៍ស្ដាប់ឲ្យបានណាស្ដាប់បានហ្មងទៀតសង្ឃហទានគឺគិតសុខទុក្ខជាអារម្មណ៍រីឯទានដែលបែបជាសរណៈបែបជាបដិកេហកៈក្នុងសាសនាអាហ្នឹងគិតពីគុណធម៌ផ្សេងហើយសរុបមក វានាំឲ្យកើតនៅអបរចេតនាបានដូចគ្នាឧទាហរណ៍មនុស្សម្នាក់ហ្នឹងយើងមិនគិតថាតើគាត់មានសិលល្អទេតែឃើញគាត់កំសត់អញ្ចឹងយើងឲ្យដល់ឲ្យទៅគាត់បានពិសាបានអីទៅមានសាច់មានឈាមគាត់អឺរស់រៀនទៅវាបានស្រួលអញ្ចឹងទៅក៏ត្រេកអរក្រោយថាអូគាត់បានសេចក្តីសុខអានេះទៀននេះទៀនមិនធម្មតាទេទៀននឹងឲ្យអាយុឲ្យជីវិតទៀតណាជាបរមត្តទៀនទៅទៀតប៉ុន្តែយើងមិនមែន ទៅប្រពយកគុណធម៌ទេគឺប្រពយកសេចក្តីសុខសេចក្តីទុក្ខរបស់គាត់មកជាអារម្មណ៍ដែលហៅថាសង្កហទាននឹងចឹងឲ្យយើងត្រូវយល់ទៅនឹងអញ្ចឹងបានជាការធ្វើទានហ្នឹងបើចំពោះភិក្ខុសង្ឃវិញអ្នកមានធម្មតាអ្នកដែលមានធម្មតាហ្នឹងព្រះអង្គអត់ឲ្យឲ្យទេរបស់អីក៏ដោយហាន់បិណ្ឌបាតអីក៏ដោយព្រះអង្គហាមមិនឲ្យទេតែបើសម្រាប់អ្នកក្រព្រះអង្គឲ្យចែកអ្នកកំសត់ទូរគុតអីព្រះអង្គឲ្យឲ្យទានចំពោះអ្នកក្រអត់ត្រូវទោសទេមិនអញ្ចឹង ទី1ឲ្យភិក្ខុនឹងបង្កើតចិត្តមេត្តាករុណាទី2គឺឲ្យអ្នកក្រវាអត់មានសម្លឹងឃើញលៀបសការៈអីទេហើយអ្នកមាននឹងព្រះអង្គមិនឲ្យឲ្យដោយសារអីឲ្យអ្នកមាននឹងវាច្រើនយកលៀបតាក់លៀបឲ្យរបស់តិចយករបស់ធំអញ្ចឹងណាហៅថាលៀបភេនលៀបភឹងហៅថានេសនៈនោះរបស់យករបស់តូចតាក់យករបស់ធំហ្នឹងត្រូវតោសទៀតហៅថា ការចិញ្ចឹមជីវិតដោយមិនប្រកបដោយធម៌ ឃើញញាតញោមមកទឹកដូងជូនញោមហ្នឹងណាអត់ទេណាអត់បានទេឯអ្នកទៅវត្តហ្នឹងគួរយល់តែប៉ុណ្្នឹងប៉ិនញាតញោមអញ្ចឹងណាបានលោកទទួលនេះទទួលនោះនិយាយពីអទឹកដូងមួយមែនប៉ិនបានមកវិញ100ដុល្លារកញ្ញាត់តែចំពោះអ្នកក្រព្រះអង្គឲ្យឲ្យដោយសារអីឲ្យដោយលះឲ្យដោយអាណិតព្រះភិក្ខុចន្ទធម្មោង៉ែតប៊ុនឆៃបានលើកជាសំណួរសួរថា តើបុណ្យគេប្រើពាក្យថាវិញ្ញាណខណ្ឌឧទ្ទិសយ៉ាងហ្នឹងត្រូវឬខុសហើយឧទ្ទិសប្រើពាក្យយ៉ាងណាទៅត្រូវព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងហើយនៅក្នុងតរោកតសោតថានេកាលបាយនិងទឹកនិងបង្អែមនិងចង្អាបដល់ល្មមក្រាន់គឺពួកញាតចូលទៅតាំងទុកហើយ គឺតាំងទុកតម្កល់ក្នុងទីចំពោះព្រះភ័ក្ត្រព្រះសង្ឃនឹងហើយក៏គួរណាឧទ្ទិសនៅកុសលនឹងថាអ៊ីទាំងវោញាតិនឹងហោតសុខេតាហុនតញាតិយោនឹងព្រះអង្គបរៀនហើយតាទាននេះចូលមានដល់ញាតិទាំងឡាយសូមញាតិទាំងឡាយរបស់ខ្ញុំចូលជាអ្នកដល់នៅសេចក្តីសុខប៉ុណ្្នឹងឯងទាំងអឺ តកតងជាមួយនឹងតេខណានុបទានការឧទ្ទិសគឺជាការចែករំលែកនៅចំណែកបុណ្យនេះជាវោហានៃពាក្យសម្រាប់និយាយហើយចំពោះពពួកញាតទាំងឡាយមានទួនាទីមួយយ៉ាងគឺបត្តានុមោទនីគឺត្រេកអរនៅចំណែកបុណ្យមិនមែនមានន័យថា ទទួលបន់នោះទេអញ្ចឹងដែលយើងទម្លាប់ជាប់ជាតំណតមកថាឧទ្ទិសចំពោះវិញ្ញាណខណ្ឌនឹងបើថាដោយមិនដឹងអានឹងវាលមួមដែរទេតែបើដឹងហើយនៅតែថាអានឹងទៅឈ្មោះថាជាការខុសពិតបើដឹងហើយនៅតែធ្វើអានឹងវាចូលទៅមានការមានអ្នកការប្រកាន់មមតាមពិតវិញ្ញាណខណ្ឌ គឺជាបរមត្ថសច្ចៈគេមិនមែនសម្រាប់និយាយគ្នាទេខណ្ឌទាំងអស់មាន5ទាំងមានរូបខណ្ឌមានវេទនាខណ្ឌមានសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌដូច្នេះពពួកសត្វទាំងអស់មិនអាចរស់នៅ ជាមួយតែវិញ្ញាណខណ្ឌមួយកើតទេកើតជាស្អីក៏ដោយក្នុងការកើតឡើងនៃសត្វលោកនីមួយៗជាពិសេស នៅក្នុងបញ្ចវោការភពនឹងត្រូវមានរូបត្រូវមានវេទនាត្រូវមានសញ្ញាត្រូវមានសង្ខារត្រូវមានវិញ្ញាណគឺគ្រប់មកផ្លេហ្មងហ្នឹងហើយដូចជាពពួកប្រែតដែលត្រូវស្រេកឃ្លានហ្នឹងដោយសារអីដោយសារមានរូបខណ្ឌប្រសិនបើអត់មានរូបខណ្ឌទេសេចក្តីស្រេកឃ្លានអត់មានទេពីព្រោះសេចក្តីស្រេកឃ្លានហ្នឹងវាបៀតបៀនរាងកាយនិយាយតាមធัว អ្វី ដែលធ្វើឲ្យមានការស្រេកឃ្លាននឹងគឺបាចកតេជោដែលកើតអំពីកម្មនឹងវាដុតកម្ដៅនៅសាច់ក្រពះនិយាយតាមភាសាពេទ្យគេហៅថាអាស៊ីតណាជាតិអាស៊ីតនឹងដែលសម្រាប់ដុតរំលាយនៅអាហារហ្នឹងហើយប្រសិនបើមានតែចិត្តតទេវិញ្ញាណតទេបានអីឃ្លានទៅហ្នឹងហើយដូចដូចពពួកប្រែតដែលថាឃ្លានអីអញ្ចឹង បើអត់មានរូបរាងកាយបាន ស្អីឃ្លានដូចមនុស្សយើងកាត់តែកាពះចេញមកបើដឹងតែឃ្លានមានណាដូចជានៅថៃអាត្មាការទៅព្យាបាលញោមប្រុសញោមម្នាក់ហ្នឹងកាត់កាពះចេញដល់កាត់កាពះចេញក៏អត់ដែលមានអារម្មណ៍ថាឃ្លានទេគេបញ្ចូលអាហារបន្តិចបន្តិចបន្តិចបន្តិចរហូតបញ្ចូលហ្នឹងគ្រាន់តែបញ្ចូលឲ្យរស់ទេប៉ុន្តែសួរតែខ្លួនគាត់ដឹងអារម្មណ៍ថាឃ្លានអត់អត់ទេអស់កាពះឡើងឃ្លានហើយកាពះជារូបឬក៏ជាចិត្តជារូបប៉ុន្តែដោយសារចិត្តអាស្រ័យនឹងកាពះហ្នឹង ទៅចិត្តនឹងដឹងថាឃ្លានពេលយើងដេកលក់ឈឹងទូបីកាពះនឹងវាចិត្តអស់អាហារក៏ដោយប៉ុន្តែមโนវិញ្ញាណនឹងវាអត់ធ្វើការទេវាមានតែប្រវាំងទៅទេក៏អត់ដឹងថាឃ្លានដែរដល់ភ្ញាក់ឡើងហ្មងបានដឹងថាហេវអឺដូចជាព្រះអរហន្តលោកចូលនិរោធសមាបត្តិលោកចូលនិរោធសមាបត្តិនឹង7យប់7ថ្ងៃសរីរាង្គនៅដើរធម្មតាអញ្ចឹងប៉ិនលោកអត់ដឹងថាឃ្លានទេពីព្រោះអីរងាប់នៅចិត្តសង្ខារ ដល់រងាប់អាមโนវិញ្ញាណនឹងបាត់រងាប់ចិត្តនឹងបាត់ទៅ ចិត្តវាអត់ធ្វើការអត់ដឹងឃ្លានទេដល់តែចេញពីនិរោធមកវិញបានដឹងថាឃ្លានបានទៅរបិណ្ឌបាទៅអញ្ចឹងវាអាស្រ័យគ្នាចិត្តហើយនឹងរូបនឹងដូចជាបច្ឆេះនិងអណ្ដាតភ្លើងអញ្ចឹងអណ្ដាតភ្លើងมันអាចឆេះដោយគ្មានបច្ឆេះបានទេណាដូចជាវិញ្ញាណខណ្ឌនេះ វាលែងតែនៅក្នុងអរូបព្រំទេដែលតាំងនៅដោយអំណាចឈានហើយมันមានវិញ្ញាណគ្រប់គ្រាន់ទេចក្ខុវិញ្ញាណក៏គ្មានសោតវិញ្ញាណក៏គ្មានធានវិញ្ញាណក៏គ្មានជីវហាវិញ្ញាណក៏គ្មានកាយវិញ្ញាណក៏គ្មានដែរនៅក្នុងអរូបព្រំនឹងមានតែពួកមโนវិញ្ញាណហើយនឹងពួកភវាំងអីហ្នឹងមានដោយឡែកទ្វិបញ្ចវិញ្ញាណនិងមโนធាតអត់មាននៅក្នុងពពួកអរូបព្រំទេអញ្ចឹងអត់មានដឹងឃ្លានដឹងអីទេ ណាក៏មិនចាំបាច់ឧទ្ទិសបុណ្យដែរអញ្ចឹងបានជាសัตว์ហ្នឹងវាមានពាក្យថាអតិសមានកាយមានកាយក៏ប៉ុន្តែយើងមើលអត់ឃើញទៅពពួកប្រែតអីអញ្ចឹងចឹងចំណុចទី1ខ្ញុំបកណាអាត្មា មិននិយាយអីជ្រៅច្រើនទេប៉ុន្តែនិយាយល្មមញាតយមពិចារណាទៅយល់ថាតើយើងគួរឧទ្ទិសចំពោះតែវិញ្ញាណខណ្ឌទេបើប្រែតមានរូបដែរអដូចក្នុងតរោកុតសោតហ្នឹងព្រះអង្គសម្ដែងថា តិរោកុតដេសតិដ្ឋន្តិសន្តិសង្ឃាដកេសច្ចទ្វារពាហាសតិដ្ឋន្តិអាគន្ធវានសកង្ខរੰពួកប្រែតទាំងឡាយមកហើយកាន់ផ្ទះនៃញាតដោយគិតថាជាផ្ទះរបស់ខ្លួនអញ្ចឹងស្អីដែលចងចាំនោះសញ្ញាខណ្ឌសញ្ញាការចងចាំអញ្ចឹងវិញ្ញាណនឹងមានទូនាទីតែមួយ គឺវិជាណអ្នកលក្ខណៈគឺ ដឹងអារម្មណ៍ប៉ុន្តែផ្នែកចងចាំនៅលើសញ្ញា សញ្ញាខណ្ឌអញ្ចឹងយើងឧទ្ទិសចំពោះទៅវិញ្ញាណមួយត្រូវអត់អានេះមិនទៅប្រឆាំងចាស់ចាស់អីទេប៉ុន្តែថាយើងគិតទាំងអស់គ្នាហើយក៏ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងហើយព្រះអង្គតេះដៀលទៀតដូចជាភិក្ខុមួយអង្គជាកូនរបស់នាយព្រានសំណាញ់លោកយល់ថាមនុស្សទាំងអស់ពេលដែលស្លាប់នឹងខណ្ឌ4ត្រូវបែកធ្លាយអស់ប៉ុន្តែមួយ គឺវិញ្ញាណនឹងទៅកើតទៀត មនុស្សច្រើនណាយល់អញ្ចឹងហើយលោកយល់អញ្ចឹងលោកនិយាយអញ្ចឹងភិក្ខុដតីដាស់តឿនលោកអត់ស្ដាប់ភិក្ខុដតីថាអវសោចេះមកពីណាទេស្ដាប់ធัวទៅលឺអញ្ចឹងចេះអញ្ចឹងតែហ្មងដូចស្ដាប់ប្រសូតអញ្ចឹងដូចស្ដាប់ថាធ្វើបុណ្យហើយទៅកើតនេះធ្វើបុណ្យទៅកើតនោះលោកយល់អញ្ចឹងយល់ថាមានវិញ្ញាណនោះវាចេញទៅកើតទៀតតែហ្មងអញ្ចឹងបានជាការសិក្សានៅព្រះបរិយត្តិធัวហ្នឹងមានចំណុចល្អមានចំណុចមិនល្អ សិក្សាបដិបត្តិវិន័យសិក្សាមិនល្អមើងងាយគេដូចអ្នកកាន់សិលកាន់ស្រួលមើងងាយអ្នកអត់កាន់សិលអញ្ចឹងណាហ្នឹងឯងប្រកាន់បើអឺប្រសងអីចឹងទេបានឯងកាន់វិន័យតិចតួចទៅតេះដៀលគេអ្នកអត់កាន់ទៅអាហ្នឹងឈ្មោះថាចាប់ពោះចាប់មិនចំក្បាលចាប់ចំខ្នងឬក៏ទុយពោះនឹងវាបែកចឹកវិញនឹងផ្នែកវិន័យ មិនសិក្សាដើម្បីមើងងាយគេទេគឺសិក្សាដើម្បីបដិបត្តិខ្លួនឯងឲ្យទៅជាគំរូល្អល្អសម្រាប់ខ្លួនឯងផងជាឧទាហរណ៍សម្រាប់អ្នកដទៃផងមិនយើងធ្វើល្អឲ្យតេះដៀលគេនោះទេហ្នឹងហើយអ្នកខ្លះហ្នឹងបានធ្វើល្អជេរគេសិតតែអាប្រែតអនុរោគមើលតែខ្លួនឯងនេះច្បាស់តែងាប់ទៅកើតឋានសួគ៌អញ្ចឹងណាហ្នឹងហើយហើយមួយទៀតសិក្សាប្រសូតសិក្សាប្រសូត សិក្សាមិនល្អក៏មានមិច្ឆាទិដ្ឋិមានមិច្ឆាទិដ្ឋិយ៉ាងម៉េចឧទាហរណ៍ដែលយើងស្ដាប់រឿងយាយវិសាខាស្ដាប់ថានាងបានធ្វើបុណ្យកសាងវត្តអីចឹងទៅប្រគេនចង្ហាន់សពគ្រប់ហ្នឹងសពថ្ងៃបដិសន្ធិនៅនៅមានរដីយល់ថាម៉េចយល់ថាយាយវិសាខាពេលស្លាប់ទៅនឹងមានវិញ្ញាណទៅកើតនោះនោះវិញ្ញាណនឹងចេញពីរូបរាងកាយទៅនឹងហ្នឹងឯងដែលហៅថាមិច្ឆាទិដ្ឋិ ទេពធីតាវិសាខាមានប៉ុន្តែមិនមែនវិញ្ញាណចាស់នឹងទៅកើតទេនេះគឺជារឿងមានជំរឿដែលនាំឲ្យមានកើតសាសនាច្រើនហ្នឹងគឺគឺអត់ច្បាស់អាតំណឹងបានជាយល់ថាបន្ទាប់ពីស្លាប់មានព្រះយោទៅដាក់ឋានសួគ៌អីនឹងវាពាក់ព័ន្ធអាតលែងកលែងមិនយល់ណាអាតហ្នឹងអាត្មាធ្លាប់ជួបអ្នកកាន់សាសនាដតីដែល វិនិច្ឆ័យហ្នឹងគឺវានៅជាប់អាទៅហ្នឹងជាប់ត្រឹមតែគេចែកទៅពីឯងអ្នកណាមិនជឿព្រះ គេហ្នឹងគឺទៅក្នុងរណ្ដៅភ្លើងរីឯអ្នកណាជឿព្រះទៅនៅឋានសួគ៌វាជាប់ទៅនឹង អ្នកសិក្សាពុទ្ធសាសនាក៏ដោយប្រសិនបើមិនច្បាស់ទៅនឹងទេគឺជាប់ដូចគ្នានឹងដូចធ្លាប់ឧទាហរណ៍ញឹកញាប់ហើយជាមួយនឹងពូជរុក្ខជាតិដូចជាយើងយកពូជដូងមួយយកទៅដាំយូរទៅកើតជាដើម ពូជចាស់ហ្នឹងណាមុនក្រោយវាគង់តែរលេះចេញពីដើមហ្នឹងមែនទេរលេះចេញយូរយូររលាយបើមិនកោះចេញរលាយហើយពីក្មេងអាត្មាធ្លាប់ទៅកោះយកអាដូងចាស់ហ្នឹងអាពូជវាហ្នឹងយកមកគោះគោះទៅកាត់ធ្វើទ្រអ៊ូ5 6 7ឆ្នាំក្រោយមកស្រាប់តែដូងហ្នឹងចេញផ្លែតែហ្មងយើងសួរថាតើពូជដូងដែលដាំហ្នឹងវារត់ទៅផ្លែនៅលើដើមហ៎ អត់ទេប៉ុន្តែយើងសួរថាអាផ្លែចាស់ហ្នឹងវាគ្មានប្រយោជន៍អីទេតើវារលាយវារលាយអស់ហើយវាអស់អាលីងដាច់ឈឹងហើយវាគ្មានផលអីតទៅទៀតទេយល់អញ្ចឹងត្រូវទេអាហ្នឹងក៏អត់ដែរវារលាយមែនប៉ុន្តែវាបានផ្ដល់ពូជឲ្យដងថ្មីតែគ្មានស្អីរត់ទៅផ្លែលើដើមទៀតទេដូចវិសាខាអញ្ចឹងបញ្ញខណ្ឌចាស់នឹងរលាយឈឹងដោយអាពូជដងហ្នឹងអញ្ចឹងប៉ុន្តែបដិសន្ធិជាទេពធីតាថ្មី បច្ច័យថ្មីជីវិតថ្មី ព្រោះបច្ច័យគឺកម្មចាស់ដូចពូជដូងនឹងអញ្ចឹងវាអត់មានរត់ទៅណាទេ ធម្មជាតិក្នុងលោកនឹងគឺអញ្ចឹងនឹងដល់ទៅចូលទៅច្បាស់នៅក្នុងសច្ចធម៌ចូលនៅក្នុងបរមត្តធម៌ទើបយល់បានហើយការឧទ្ទិសចំពោះវិញ្ញាណខណ្ឌហ្នឹងដោយសារយើងយល់អញ្ចឹងយល់ថាមានវិញ្ញាណហ្នឹងទៅកើត បានជាវាជាប់រឿងឧទ្ទិសចំពោះវិញ្ញាណខណ្ឌនឹង ហើយវាពាក់ព័ន្ធពីរឿងខ្មែរយើងពីមុនមកកាន់ព្រហ្មញ្ញសាសនាផងដោយយល់ថាណានាគោរពប្រព្រំទៅប្រព្រំយកវិញ្ញាណទៅនៅឋានសួគ៌ចឹងហើយបានជាមាន ពាក្យថាគោរពវិញ្ញាណខណ្ឌអីចឹងណាវាជាប់ជាតំណតមកអាត្មាមិនជាថាអីទេប៉ុន្តែគ្រាន់ថាកណាលោកសួរចង់ដឹងខុសត្រូវបើវាញ៉ៃទៅប៉ុន្តែពេញចិត្តនិយាយមិននិយាយចឹងទៅឲ្យតែប្រែតស្ដាប់បាន ប៉ុន្តែលោកប្រែតអត់ចេះអភិធម្មអត់ស្គាល់វិញ្ញាណខណ្ឌហ្នឹងស្អីទៀតមែនទេនៅពេលនោះព្រះសម្មាសម្ពុទ្ធព្រះអង្គហៅភិក្ខុនឹងមកញាតិញោមចង់ច្បាស់បើកមើលបត្រៃបិដកលេខ22ចាប់ពីទំព័រ150ឡើងទៅឈ្មោះតណ្ហាសង្កយៈសោតនឹងច្បាស់ច្បាស់ពីរឿងថាតើដែលយល់ថាវិញ្ញាណទៅកើតទៀតនឹងវាយ៉ាងម៉េចព្រះអង្គហៅមកព្រះអង្គសួរថាមនាលភិក្ខុឬថាអ្នកនិយាយថា នៅពេលដែលសត្វស្លាប់នឹងរូបវេទនាសញ្ញាសង្ខារបែកធ្លាយប៉ុន្តែមាន វិញ្ញាណជាសសតិវត្ថុនឹងទៅកើតទៀតអ្នកយល់អញ្ចឹងប្រកាសណាព្រះអង្គយល់អញ្ចឹងមែនអ្នកចេះអញ្ចឹងមកពីណា ទេស្ដាប់ធัวព្រះអង្គទៅយល់អញ្ចឹងតែហ្មងវាអញ្ចឹងដែរណាស្ដាប់ធัวស្ដាប់ធัวមិនចេះតែយល់ត្រូវទេណាដល់ទៅពេលអញ្ចឹងព្រះអង្គតេះឌីលមនាលមោខៈបរោះ មកខបរោះនឹងមានន័យថាបរោះតទេមកជួបព្រះអង្គហើយតទេចេះមានបានអីបន្តិចហេតុអ្វីបានជាអ្នកពោលមូលបង្កាច់តថាគតអញ្ចឹងបើយើងយល់ពីនៃពីណាមកអានឹងព្រះអង្គមិនថាមូលបង្កាច់ទេប៉ុន្តែពិខុនេះថាខ្ញុំស្ដាប់ធម៌ព្រះអង្គយល់អញ្ចឹងព្រះអង្គថានឹងមូលបង្កាច់ព្រះអង្គហើយអ្នកបានជីករំលើងនៅឫសនៃកុសលរបស់ខ្លួនឯងហើយ មិច្ឆាទិដ្ឋិនេះវាវាមិនមែនមិច្ឆាទិដ្ឋិដែលនាំទៅនរកទេ មិច្ឆាទិដ្ឋិដែលនាំទៅនរកនោះវាតើមិនឆ្វេងត្មងអាហ្នឹងប៉ុន្តែមិច្ឆាទិដ្ឋិនេះគឺចាត់ចូលនៅក្នុងសកាយទិដ្ឋិវាបិទតែព្រះនិព្វានមិនមែនថាអូឲ្យតអ្នកយល់ថាមានវិញ្ញាណទៅកើតទៀតនោះសាធ្លាក់នរកមិនមែនទេអាការយល់ថាមានខ្លួនមានសត្វហ្នឹងវាបាំងនៅសច្ចធម៌มันអាចឲ្យឃើញនៅព្រះនិព្វានតែមិនជាបច្ច័យឲ្យដាច់កម្មបត្តិ ឬក៏ធ្លាក់នរកប្រែតអីទេនឹងអញ្ចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសួរភិក្ខុទាំងឡាយដែលនៅចិត្តនោះថាមនាលភិក្ខុទាំងឡាយតើតថាគតធ្លាប់សម្ដែងយ៉ាងនោះដែរឬទេសម្ដែងថាបន្ទាប់ពីស្លាប់មានវិញ្ញាណទៅទៀតនោះតថាគតធ្លាប់សម្ដែងចឹងអត់ថាអត់ទេ ក្រែងតថាគតសម្ដែងថាធัวទាំងឡាយកើតមាន ព្រោះមានបច្ច័យមិនដូច្នោះឬក្រាបទូព្រះអង្គចឹងមែនហើយយើងស្ដាប់ប្រសងស្វាតជ័យមើលញាតិញោម អនិច្ចាវតសង្ខារាឧបាតវេយធម្មិណោឧបច្ចិតវានិរឆន្តិទេសង្វូបសមោសុខោសង្ខារធោទាំងឡាយមិនទៀងមិនពិត មានកិរិយាកើតនិងរលត់ទៅវិញជាធម្មជាធម្មតាប្រសិនបើយើងយល់ថាវិញ្ញាណនឹងវាអត់រលត់ហើយទៅកើតទៀតវាប្រឆាំងជាមួយធម៌នឹងបាត់ញាតិញោមចាណាមើលពាក្យថាសង្ខារធោទាំងឡាយហ្នឹងក្រៅពីព្រះនិព្វានហើយនឹងបញ្ញត្តិចេញ បញ្ញត្តិអត់មានការកើតរលត់និព្វានក៏អត់មានការកើតរលត់រូបវេទនាសញ្ញាសង្ខារវិញ្ញាណគឺជាសង្ខារធម៌មិនមែនសង្ខារធម៌តែរូបវេទនាសញ្ញាទេ វិញ្ញាណក៏ជាសង្ខារធម៌ដែរវិញ្ញាណក៏ជាធម្មជាតិកើតរលត់កើតរលត់កើតរលត់កើតរលត់កើតរលត់អញ្ចឹងក៏ប៉ុន្តែវាបច្ច័យតតតតតតតគ្នាហ្នឹងហើយអញ្ចឹងបានជានៅក្នុងមហាប្រធានមានពាក្យថា អនន្តរបច្ច័យអនន្តរបច្ច័យនឹងគឺថាជាធម៌មួយដែលកើតឡើងហើយវារលត់ទៅជាបច្ច័យឲ្យធម៌មួយទៀតកើតឡើង ដោយមិនមានចន្លោះធម៌ណាមួយមកកើតតលរបស់វាទេសូម្បីតែមគ្គផលក៏ជាធម៌ដែលកើតរលត់ដែរលោកុត្តរៈចិត្តណាលោកុត្តរៈមគ្គលោកុត្តរៈផលក៏ជាសង្ខារធម៌ដែរដោយដែលយើងសូត្រថាគឺថាកាលបើអរិយមគ្គកើតឡើងហើយអរិយផលក៏កើតក្នុងលំដាប់ គ្នាมันបានយឺតយូរឡើយអញ្ចឹងមានន័យថាអរិយមគ្គកើតឡើងហើយរលត់ឈឹងរួចទៅទៅអរិយផលកើតឡើងបើអរិយមគ្គមិនរលត់អរិយមគ្គចិត្តហ្នឹងណាបើវាអត់រលត់បានស្អីឲ្យផលកើតឡើងគឺវាបន្តគ្នាអញ្ចឹងបន្តបន្តបន្តបន្តបន្តបន្តបន្តដោយចិត្តបុណ្យនិងចិត្តបាប គឺជាចិត្តផ្សេងពីគ្នា តែវាកើតនៅក្នុងវត្ថុ តែមួយគឺហតិយវត្ថុវាអត់ដែលកើតតំណាលគ្នាទេអត់ដែលកើតតំណាលគ្នាកើតទេ ពេលកុសលចិត្តកើតអកុសលចិត្តអត់កើតពេលអកុសលចិត្តកើតកុសលចិត្តក៏អត់កើតដែរប៉ុន្តែពេលកុសលចិត្តកើតតើអកុសលចិត្តទៅនៅឯណាថាអត់មាននៅឯណា ទេ នៅពេលដែលវាប៉ះចំណៃវានឹងរើឡើងហើយញាតិញោមធ្លាប់កេះដូចកេះនេះឆិតឆិតឆិតមុននឹងកេះទៅភ្លើងនៅឯណាអត់មានទេដល់តែវាប៉ះបច្ច័យទៅវាចេញជាភ្លើងសំលេងចឹងដែរមុនអាត្មាទៀះដៃសំលេងនៅឯណា អត់មានទេ កាលណាផ្ទះវាចេញមកអត់មានន័យណាទេ វិញ្ញាណហ្នឹងព្រះអង្គប្រៀបដូចជាឫស្សីពីរដែលយកមកគួតគ្នាគួតគួតគួត គួតចេញកម្ដៅមកឆេះគេបកាត់ភ្លើងបានប៉ិនសួរថាមុននឹងវាប៉ះទៅវានៅឯណាថាអត់មានទេដូចចក្ខុវិញ្ញាណអញ្ចឹងពេលយើងដេកលក់ឈឹងអត់មានចក្ខុវិញ្ញាណទៅសងំនៅឯណាទេទាល់តែរូបមកប៉ះកន្លងចក្ខុមានមនសិការៈក្នុងការមើលទៅកើតចក្ខុវិញ្ញាណទៅព្រះអង្គប្រៀបធៀបថា មនិលភិក្ខុទាំងឡាយដូចជាភ្លើងអញ្ចឹងវិញ្ញាណណាដូចភ្លើងអញ្ចឹងភ្លើងណាដែលឆេះពីអាចគោគេហៅថាភ្លើងអាចគោភ្លើងណាឆេះពីអង្កាមគេហៅថាភ្លើងអង្កាមភ្លើងណាដែលឆេះពីអុសគេហៅថាភ្លើងអុសភ្លើងណាដែលឆេះពីអញ្ច្រាំងស្រូវហៅថាភ្លើងភ្លើងអញ្ច្រាំងដូចវិញ្ញាណដែលអាស្រ័យនៅវត្ថុទាំងឡាយអញ្ចឹង វិញ្ញាណណាអាស្រ័យនឹងភ្នែកហើយកើតឡើងហៅថាចក្ខុវិញ្ញាណវិញ្ញាណណាអាស្រ័យនឹងតិចហើយកើតឡើងហៅថាសោតវិញ្ញាណវិញ្ញាណណាអាស្រ័យនឹងច្រមុះហើយកើតឡើងហៅថាខេនវិញ្ញាណវិញ្ញាណណាអាស្រ័យនឹងអណ្ដាតហើយកើតឡើងហៅថាជីវហាវិញ្ញាណវិញ្ញាណណាអាស្រ័យទូទាំងកាយហើយកើតឡើងហៅថាកាយវិញ្ញាណឃើញទេប្រសិនបើអត់តិចអត់មានសោតវិញ្ញាណ ប្រសិនបើអត់ភ្នែកក៏គ្មានចក្ខុវិញញាណបើអត់ច្រមុះក៏គ្មានធានៈវិញញាណបើអត់អណ្ដាតក៏គ្មានជីវហាវិញញាណបើអត់រូបរាងកាយក៏គ្មានភាពក្តៅត្រជាក់អត់មាន កាយវិញ្ញាណទេឃើញទេញាណញោមអភិធម្មជាស្អីធัวជាស្អីមិនរឿងខ្លួនយើងហ្នឹងមនុស្សមិនតន់ស្លាប់ផង បែកកដាស់តិចបាត់មួយជីវិតអត់ដែលលឺអីទេ